ពគាថាដែលព្រះអង្គទ្រង់ត្រាស់សម្ដែងសោចន្តិជនាមមេយិតេតសេគឺជនទាំងឡាយតែងតែសោកសៅព្រោះហេតុតែហួងហែងថាជារបស់ខ្លួនឯងនឹងសោចន្តិជនាមមេយិតេជនាហ្នឹងពួកជនទាំងពួកជនកណាសោចន្តិហ្នឹងសោកសៅណា សោចន្តិជានីមមេយីទេ សោកសៅនឹងមកពី ការប្រកាន់ថាជារបស់ខ្លួនដល់ពេលប្រត់ប្រាស់ប្រែប្រួលទៅក៏ដល់នៅសេចក្តីសោកក៏ណាហើយបានព្រះអង្គទ្រង់សម្ដែងថានហិសន្តិនិច្ចាបរិកហា វិន័យភាវៈសន្តមេវិទាំង អ្វីដែលហួងហែងហ្នឹងអត់ទៀងទាត់ទេទាំងការហួងហែងក៏មិនទៀងទាត់ដែររបស់ទាំងអស់វាតែងតែមានការព្រាត់ប្រាសទៅសាបសូន្យទៅដូចជាព្រះអធិមុត្តថេរៈហ្នឹងបានប្រកាសសម្ដែង នៅក្នុងអធិមុត្តថេរៈគាថាហ្នឹងបានប្រកាសថាយោតាំង ណាតថាបជានិយតយថាពុទ្ធេនតេសតាំងសពាំងអនិស្សរាំងសពាំងអនិស្សរាំងចាណាមិនដែរយោតាំងណាយោតាំងតថាយោតាំងតថាបជានិយតយថាពុទ្ធេនតេសតាំងសពាំងអនិស្សរាំងអេតាំងអ៊ីតាំង វត្តតាំងមហេសេនានឹងគឺព្រះដ៏មានពភៈដែលព្រះអង្គទ្រង់បានប្រកាសសម្ដែង នៅពុទ្ធដីកាហ្នឹងគឺជាក្តិសពាំងអនិស្សរង្គអេតាំងហ្នឹងគឺយោតាំងតថាពជានិតិហ្នឹងចឹងប៉ុន្តែយថាពុទ្ធេនតេចតាព្រះអង្គទ្រង់ប្រកាសសម្ដែងអាត្មាភាពហ្នឹងបានដឹង សពាំងអនិសរាំងអេតាំងអ៊ីតាំងវតតាំងមហេសេនាគឺអ្វីអ្វីมันជាអិសរៈទេ នៅ ក្នុងការដែលបានជួបជុំក្នុងពាក្យថាហ្នឹងសេចក្តីចូលគ្នាចឹងចូលតាំងពីដែលព្រះអង្គសម្ដែងយ៉ាងតាំងយ៉ាងតាំងតថាបជានេតិណា យថាពុទ្ធេនតេចតាំងហ្នឹងគឺទៅតាមការដែលសេចក្តីនៃពធัวដែលព្រះអង្គទ្រង់បានប្រកាសសម្ដែងហ្នឹងអ្វីអ្វីក្នុងការដែលបានជួបប្រសពនៅសត្វនិងសង្ខារឬក៏ថាជាការកើតឡើងនៅក្នុងភពហ្នឹងតាំងពីយៈតថៈហ្នឹងមកសេចក្តីហ្នឹងយៈតថៈសង្កតាំង កញ្ចេភវោចយត្តលបតិការដែលបានជួបប្រសពនៅសត្វនិងសង្ខារហ្នឹងហើយនឹងការដែលបានកើតទៅក្នុងភពហ្នឹងហ្នឹងនៅក្នុងដែលព្រះអង្គត្រាស់ថាសព្វាំងអនិស្សរាំងអេតាំងហ្នឹងអ៊ីទាំងវតាំងមហេសេនាហ្នឹងឯងប្រកាសថាហ្នឹងតាំងពីហ្នឹងមកណាគឺ ការដែលបានជួបប្រសពនៅសត្វនិងសង្ខារនេះសង្កតាំងកញ្ចេនេះជួបប្រសពឯណានេះមួយឬក៏ថាប្រវោចយតលបតិនឹងដែលបានកំណើតកើតនៅក្នុងភពនឹងណាសពាំងអនិស្សរੰងអេតាំងអ៊ីទាំងវតាំងមហេសេនាព្រះដ៏មានពភៈព្រះអង្គទ្រង់ស្វែងរកនៅគុណដ៏ធំណាព្រះអង្គទ្រង់ប្រកាសសម្ដែងថាវាអត់មានភាពជាអិសរៈ ទៅលើអវ័យអវ័យទាំងអស់នឹងទេគឺកុំឲ្យមានការព្រាត់ប្រាសកុំឲ្យមានការប្រែប្រួលមិនបានឡើយចឹងនៅក្នុងសេចក្តីនៃពពុទ្ធិកាដែលព្រះអង្គទ្រង់បានប្រកាសសម្ដែងបន្តរហូតមកដល់ដែលថាមិនចាប់មិនចាប់នៅដុំដៃក្តៅហ្នឹងហ្នឹងឯង យ៉ាងតាំងតថាបជានេតិហ្នឹងក្នុងការដែលព្រះអង្គទ្រង់បានប្រកាសសម្ដែង អំពីសេចក្តីពិតនឹងយ៉ាងណាយៈថាទៅតាមសេចក្តីពិតណាចឹងក៏ណាពុទ្ធេនតេសេតាំងហ្នឹងគឺ អ្នកកណ្ណហាតិព្រោះដៅនឹងឯងមិនក៏បីចាប់ ណាតែកាលណាចាប់ទៅវារលាកនឹងឯងអញ្ចឹងគឺពពុទ្ធិកាព្រះអង្គទ្រង់ប្រកាសសម្ដែងឲ្យមានការលះបង់នៅអវ័យវ័យដែលចាប់ប្រកម្មទៅហើយវានាំឲ្យមាននៅសេចក្តីទុកនឹងទៅតាមគំនិតដែលសត្វលោកយើងនឹងចេះតែគិតទៅក្នុងការហួងហែកនឹងឯងចឹងសោចន្តិជានាមមេយិតេនឹង ចឹងគឺអតិទីស្វានាគារមេវសេអតិទីស្វានាគារមេវសេហ្នឹងនៅ ក្នុងជារាសោតហ្នឹងគឺថាដែលបណ្ឌិតអ្នកចេះដឹងមានការពិចារណាឃើញដូច្នេះហើយរមែងលះបងវងសាកណាញាតលះបងកិលេសកាមគុណនឹងចូលកាន់ភ្នោះបុជាបបចិត្ត នឹងគឺទេវទូតហើយនឹងមានចរិយាមានជាធិមានមរណៈមានប្រសង់ណាដែលជាតំណាងនៃមេគាសន្តិភាពព្រឹកទៅដើម្បីរួចផុតចាកជាតិជារៀបជាធិមរណៈមិនឲ្យស្ថិតនៅក្នុងការចាប់ការប្រកាន់នៅភពដូចជាដុំដែកក្តៅនឹងទេឲ្យលះបង់វាចាកភព និងដើរតាមផ្លូវអ្នកបួសចឹងទៅដែលព្រះអង្គទ្រង់យាងសាងអភិនិស្សក្រមនឹងឯងចឹងពីព្រោះបុគ្គលប្រកាន់ទៅលើបោះណាហួងហែងរបស់ណាក៏កើតទុកដោយសារការប្រកាន់ការហួងហែងហ្នឹងការប្រកាន់ការហួងហែងហ្នឹងវាមកពីគំនិតយើងទេវាមិនមែនមកពីអវ័យដតីដែលមកធ្វើឲ្យយើងកើតទុកទេគំនិតដែលយើងគិតហ្នឹង គិតដោយការប្រកម្មដោយការហួងហែងហ្នឹងរហូតដល់ទៅថាអ្វីអ្វីដែលយើងមានលមុំតែឲ្យយើងបានសុខហើយខ្នានឹងក្រៃលែងណាស់បានឱកាសនៅក្នុងកំណើតជាមនុស្សហើយមានឱកាសបានបព្វជាឧបសម្បទាទៀតបាសកបាសិកាយើងនិចមកក៏ដល់បត្រៃសរណគមទៅ ហើយប្រឹងប្រែងក្នុងទានសិលភាវនាទៅ នឹងគឺជាឱកាសពេលវេលាដែលល្អដែលយើងបានមកជួបនឹងនឹងអ្វីអ្វីដែលគួរឲ្យយើងមានសេចក្តីសុខគួរឲ្យយើងប្រឹងប្រែងជាយាមនឹងគឺមានស្រាប់ហើយក្នុងជីវិតប៉ុន្តែគំនិតដែលគិតដោយការប្រកម្មដោយការវង្វេងហ្នឹងវាគិតរំលងអ្វីដែលយើងមាន លមុំឲ្យយើងបានសេចក្តីសុខហើយហ្នឹងណាវារំលងអស់គិតមិនឃើញថា ឲ្យមានសេចក្តីព្រមលមួមក្នុងចិត្តគិតឲ្យឃើញថា បានសេចក្តីសុខទេដោយការប្រកាន់ហួងហែងហ្នឹងវាជាប់តាក់ទងទៅក្នុងសេចក្តីប្រាថ្នាអ្វីមួយអញ្ចឹងទៅ ដល់មិនបានអ្វីហ្នឹងក៏កើតទុក្ខឬក៏ថាអ្វីមួយដែលព្រាត់ប្រាសដែលប្រែប្រួលទៅហ្នឹងក៏កើតទុក្ខរហូតដល់ថាมันអាចរស់នៅបាន ក្រំនៃជីវិតដែលនៅរស់ប្រហែលយើង មិនមែនជាអ្នកធូធាហ្នឹងជីវិតយើងប៉ុណ្ណឹងមហាសិទ្ធិគេមានប្រាក់រាប់លានរាប់កោតដុល្លារចង់បាន ជីវិតរស់នៅតែប្រហែលយើងហ្នឹងមិនទាំងបានផងចឹងត្រូវកើតមហារាជអីអីដល់ដំណាក់កាលដែលមើលអត់ជាចឹងទៅ សោកសៅណាស់ព្រោះអត់បានគិតអត់បានពិចារណាអីទេគិតតែពីរឿងនៅក្នុងโลกហ្នឹង ដល់អញ្ចឹងទៅដល់ទៅពេលតក់ស្លុតនឹងសេចក្តីស្លាប់ថាអស់ទ្រព្យប្រមាណក៏អស់ទៅអត់តែបានរស់នៅដល់តែមែនទែនចំនួនព្រះអង្គពេទ្យជីវៈកោមារភ័តនឹងគាត់រាប់មើលលោកសិទ្ធិនឹងបាន ដែលលោកសិទ្ធិនឹងគាត់ភ័យតក់ស្លុតដែលពេទ្យមួយថា7ថ្ងៃទៀតស្លាប់ ពេទ្យមួយថា5ថ្ងៃហ្នឹងគឺពេទ្យល្បីមកចពូទ្វីបហើយហ្នឹងដែលអាចថាមើជាហើយគាត់តក់ស្លុតដល់ទៅ ពេទ្យជីវៈកៅមារផាត់ថាអាចមើបានហ្នឹងគាត់ថាឲ្យតែមើខ្ញុំជាចុះលោកគ្រូពេទ្យខ្ញុំជូនទ្រព្យសម្បត្តិទាំងអស់ហើយខ្ញុំគ្រាន់តែបានរស់នៅដោយសារលោកគ្រូពេទ្យនៅបំរើលោកគ្រូពេទ្យគ្រាន់តែបានជីវិតរស់នៅគាត់អស់ហើយ ឲ្យតែបានរស់អានឹងដោយអំណាចតក់ស្លុតនឹងសេចក្តីស្លាប់នឹងវាត្រូវការរស់នៅដែលឃើញថាជីវិតនោះវាមានតម្លៃជាងទ្រព្យសម្បត្តិសិទ្ធិទៅទៀតអាហ្នឹងឯងអញ្ចឹងបានថាឥឡូវយើងមានជីវិតនៅរស់ហើយ នឹងយើងត្រូវបញ្ច្រាស់ពីតណ្ហា ក្នុងរឿងដែលត្រូវការប្រាថ្នាចង់បានរបស់ដែលអត់ផ្សេងផ្សេងហ្នឹងមកពិចារណារបស់ ដែលយើងមានហ្នឹងឲ្យយើង មានសេចក្តីសុខផងកុំឲ្យចិត្តតែរស់នៅ ដៅកាហាយដូចជាចាប់ដុំដែកក្តៅវារលាកចឹងគឺយើងមិនចេះតែប្រាថ្នាអ្វីបាននឹងប្រាថ្នាអ្វីបាននឹងទេជីវិតយើងវាមានកម្រិត ឧទាហរណ៍ថាបើត្រូវបាន5000ហើយយើងចង់បាន50000 100000វាមិនអាចចម្រាច់បាន ម្ល៉េះហើយវាត្រូវកើតទុកតែនតែងហើយយើងព្រៀបផ្ទឹមអ្នកដតីមិនគេ បានយើងអត់ អានឹងឯងដែលយើងមិនយល់អំពីសភាពការពិតនៃជីវិត មនុស្សវាមិនអាចដូចគ្នាបានទេអ្នកដែលគាត់មានបានទ្រព្យសម្បត្តិឋានៈបុណ្យស័ក្តិពងខ្ពស់វាទៅតាមបុណ្យដែលបានធ្វើពីជាតិមុនមុនមកជាមួយពុទ្ធព្រះវិជ័យកពុទ្ធជាមួយឪពុកម្ដាយអីអីហ្នឹងបុណ្យចាស់ហ្នឹង ពពេកតបញ្ញតានោះវាឲ្យផលពេលហ្នឹងអញ្ចឹងមនុស្សមិនអាច ដូចគ្នាទេ យើងកំចង់ឲ្យមានបានអីឋានៈបុណ្យស័ក្តិអីដូចគ្នាក៏ប៉ុន្តែយើងឲ្យតែថាបញ្ច្រាស់ពីតណ្ហាមកវិញមកមើលអ្វីដែលយើងមាននេះដែលយើង អាចប្រើប្រាស់បានហើយអភិវឌ្ឍជីវិតដែលយើងនៅរស់នេះឲ្យចម្រើន ផ្នែកខាងគុណធម៌ផ្លូវចិត្តវិញ ហ្នឹងគឺយើងមានឱកាសធំតលំតលែងណាស់ព្រោះយើងបានជួបនឹងពធព្រះសម្មាសម្ពុទ្ធត្រាស់ដឹងចឹងគឺថាអាចអប់រំចិត្តនឹងឯងឲ្យដូចថាដោះស្លាបឡើងមួយខាង គឺសទ្ធាមួយខាងគឺបញ្ញាក៏ថាសទ្ធាចៈបញ្ញាចៈធម្មាយុគាសទ្ធាធុរាំងគឺថាសទ្ធាដែលជាកម្មសកតាសទ្ធា ហើយនឹងតថាគតៈពោធិសធាជាទូកត្រួនៅរតេះ សំខាន់ណាស់រតេះហ្នឹងគឺជាឈ្មោះនៃ ព្រហ្មយានទាំងរិយមៈប្រកបដោយអង្គ8ប្រការហើយមានសទ្ធានិងបញ្ញាជានិមទាំងជីវិតយើងបានប្រសើរពងខ្ពស់ដោយចំណេះដឹងហើយនឹងគុណធម៌ឬក៏ដោយសទ្ធាមួយខាង បញ្ញាមួយខាងដូចជាស្លាបបាក់សីដែលហើទៅ ខ្ពស់ទៅដោយសារស្លាបមកគូហ្នឹងយ៉ាងណាជីវិតរបស់មនុស្សយើង ប្រសើរពងខ្ពស់រួចផុត ចាបាបកម្មពីវរាសភាពនៃសេចក្តីថោកទាបលំបាកលំបិនសពគ្រប់បានដល់នៅសេចក្តីសុខមានយសសេរីដោយអាស្រ័យសទ្ធាហើយនិងបញ្ញាហើយនេះធัวព្រះអង្គសម្ដែងចាប់ផ្ដើមដោយសទ្ធា ពីខាងដើមទទួលគ្នានឹងបញ្ញាជាទីបំផុតពួកធัวយ៉ាងច្រើន គឺសត្វតែសទ្ធាខាងដើមបញ្ញា នេះគ្រាន់តែអរតនីពធัวដើម្បីលើកឡើងថា ឲ្យយើងមានកុសលភាវនាក្នុងការអប់រំចម្រើនក្នុងចិត្តសន្តានអញ្ចឹងទៅតែកាលណាចិត្តនឹងមានធัวគឺថានឹងមានការសម្រេចវិនិច្ឆ័យអ្វីអ្វីទៅត្រឹមត្រូវមានការសន្តោសប្រោះប្រណីអធិស្ស្រ័យឲ្យអភ័យទៅចិត្តនឹងស្ងប់ចិត្តនឹងតិច រស់នៅដោយការឲ្យអភ័យដល់មនុស្សផងគ្នាទៅ យើងក៏មិនចង្អៀតចង្អល់មិនតាមតឹងទលំទលាយទៅព្រោះអ្វីអ្វីសុទ្ធតែមានការពិតរៀបរយ100%ចឹងនៅ ក្នុងជីវិតរបស់យើងជីវិតអ្នករតីធម្មជាតិមេឃដីតាកទួងនឹងបរមត្តធัวសុទ្ធតែមានហេតុផលត្រឹមត្រូវទាំងអស់នឹងឯងជួនកាលយើងអាចមិនឃើញវិបាកកម្មរបស់យើង ចឹងទៅយើងសម្លឹងមើលទៅឃើញតែទោសកំហុសការឆ្កំឆ្គងរបស់អ្នកដតីដោយប្រការផ្សេងផ្សេង តាមពិតបើសិនបើយើងមានបនអ្វីអ្វីគ្រប់គ្រាន់ យើងមិនលំបាកលំបិនរឿងអីរឿងអីរឿងអីទៅទេធម្មតាអ្នកដែលមានបនបានធ្វើមកហើយមើលកើតឡើង ជាព្រះរាហុលរាហុលមេតាឬក៏ព្រះមហាមាយាប្របាទសិរីសធោទនៈព្រះនន្ទព្រះនាងរូបនន្ទា ព្រះញាតអីអីហ្នឹងឧបាសិកាវិសាខាលោកសិទ្ធិអនាតបិណ្ឌិតអីអីហ្នឹងដែលមានបនបានធ្វើមកមើលមើលចិត្តកហបដីអុកកហបដីអីអីហ្នឹងសិតតែមានទ្រព្យសម្បត្តិពីឪពុកម្ដាយជាសិទ្ធិមកចឹងទៅបនដែលរៀបចំមកហ្នឹងរួចទៅ ក្នុងប្រវត្តិកាលនៃការរស់នៅ បានสนุกសុខស្រួលរហូតជួបព្រះសម្មាសម្ពុទ្ធបានសម្រេចមគ្គផលសោតាបត្តផល សកតាគាមិផលអនាគាមិផលហូហែទៅសម្បើមទាំងអរិយសាវៈអរិយសាវិកានឹងចង់ផ្នែកខាងរូបសម្បត្តិនឹងក៏ល្អល្អណាស់ចឹងទៅ នឹងឯងហើយខាងកុលៈសម្បត្តិតកូលពងខ្ពស់នឹងអចាកលិកាណាំងអីក៏ទៅតាមនឹងអានឹងគ្រាន់តែចង់លើកឲ្យឃើញ ថាជាអ្នកមានបនខ្លួនឯងមកវាមិនមានបញ្ហាលំបាកលំបិនអីទេទាំងនឹងឯងឲ្យយើងយល់ពីដំណើរជីវិតពិតហើយដល់តែយើងវាជួបនៅអកុសលវិបាករឿងអីមួយអញ្ចឹងទៅ យើងត្រូវតែប្រើប្រាស់កម្លាំងពិត កុសលធម៌ក្នុងចិត្តរបស់យើងដើម្បីសេចក្តីសុខក្នុងចិត្តសូម្បីលំបាកលំបិនផ្លូវកាយអីយ៉ាងណាក៏ដោយតែយើងអាចរកសេចក្តីសុខតាមផ្លូវចិត្តបានដោយសារផ្លូវចិត្តនឹងឯងមានសទ្ធាហើយនឹងបញ្ញា សម្មាទិដ្ឋិយល់ត្រូវទៅមិនហត់នឿយលំបាកផ្លូវចិត្តទៅទេទោះជាយើងត្រូវទទួលអកុសលវិបាកការព្រាត់ប្រាសផ្លូវកាយអីអីនឹងយ៉ាងណាក៏ដោយ ហ្នឹងឯងគឺយើងត្រូវយល់ថាជីវិតរបស់យើងវាផ្លាស់ប្ដូរប្រែប្រួលមិនទៀងទាត់អញ្ចឹងឯងទៅនហិសន្តិនិច្ចាបរិកហាវិន័យភាវៈសន្តមេវិទាំងគឺរបស់ដែលយើងហួងហែងហ្នឹងវាអត់ថិតថេរទៀងទាត់ទេ ទាំងការហួងហែងក៏ប្រែប្រួលរបស់ទាំងអស់សុទ្ធតែវិន័យយើងអត់មានភាពជាអិសរៈជាធំអីទៅគ្រប់គ្រងហួងហែងនៅក្នុងសេចក្តីទាំងអស់ហ្នឹងទេ អញ្ចឹងយើងមើលមើលចាំបាច់និយាយអីដល់តែយើង ជាមនុស្សដែលមាន បនឧបធម្មទំនុកបំរុងណាសូម្បីកើតជាសនៈកាយឆ្មាដែលដែលអកុសលកម្មហ្នឹងវាឲ្យកើតនៅក្នុងអហេតុកៈសត្វអានឹងវាធ្ងន់ធ្ងរណាក្នុងអហេតុកៈបដិសន្ធិជាសត្វប៉ុន្តែបនអាចឲ្យផលក្នុងប្រវត្តិកាលបានឲ្យគេស្រឡាញ់ទៅកាយឆ្មាអីហ្នឹង គេថែរក្សាបាយទឹកនឹងក៏គ្រប់គ្រាន់គេងូតទឹកគេដុសសាប៊ូណាគេដោះទាំងថ្មិញឲ្យទៀតគេស្រឡាញ់គេអោបគេថើបទៀតកែឆ្មាហ្នឹងដេកពុកណាទៅដប់ភួយជាមួយគេម្ចាស់ហ្នឹងទៅទៀតគឺអាហ្នឹងគ្រាន់តែចង់លើកឲ្យឃើញថាសំបីតែសត្វដែលមានបនឧបធម្មទៅ គេស្រឡាញ់គេថ្នាក់គេថ្នមគេអោបអញ្ចឹងណាអាហ្នឹងរឿងបនណាហ្នឹងឯងហើយដល់ទៅខ្វះបន អានឹងយើងយើងត្រូវយល់ដឹងអំពីសភាពនៃការខ្វះបនហ្នឹងឬក៏ថាវាមានជាអកុសលវិបាកដែលត្រូវឲ្យផលតាមពេលតាមគ្រាជីវិតយើងនឹងវាត្រូវដដាបទៅដួសវាត្រូវលំបាកទៅតាមអកុសលវិបាកហ្នឹង ប៉ុន្តែយើងកើតមកជាមនុស្សទោះជាយើងលំបាកលំបិនទទួលអកុសលវិបាកយ៉ាងណាក៏ដោយកម្លាំងសំខាន់របស់មនុស្សគឺផ្លូវចិត្តដែលវឹកខាត់ក្នុងជីវ័ននៃចិត្តនេះដែលវាប្រសើរជាងសត្វនេះណាដែលវាប្រសើរជាងសត្វសត្វវាមានកុសលវិបាកខ្លះគេស្រឡាញ់គេថ្នាក់ថ្នមបាយទឹកអីតាមពេលតាមគ្រាប៉ុន្តែដល់ទៅពេលខ្វះប៉ុនអញ្ចឹងទៅរុះរោមអស់ទៅអង្គេស៊ីទៅ អត់ស្អាតទៅគេឈប់ស្រឡាញ់ទៅតែក្នុងផ្ទះគេមិនឲ្យចូលផងគេបិទទ្វារឲ្យនៅក្រៅផ្ទះល្ងាស្រែកញេញេចឹងទៅអានឹងវាមានពេលវាអញ្ចឹងហើយវាអត់មានទីពឹងនៃខ្លួនវាទេព្រោះផ្លូវចិត្តมันមានការវឹកខាត់អប់រំដើម្បីឲ្យមានទីពឹងនៅក្នុងចិត្តសន្តានទេ តែមនុស្សយើងមានណានោះយើងវាមានជីវ័នចិត្តដែលអាស្រ័យឧបនិស្ស័យពីកុសលវិបាកបដិសន្ធិ អានឹងមិនចេះបាត់បង់ទៅទេព្រោះវាំងនឹងនៅរសារមករហូតទោះជាក្នុងប្រវត្តិកាល វាមានអកុសលវិបាកតាមពេលតាមគ្រាតែបដិសន្ធិដែលជាកុសលវិបាកយ៉ាងណាព្រះវាំងនៅរសា ភពជាតិកំណើតនឹងអញ្ចឹងផ្លូវចិត្តអាចវឹកហាត់អប់រំឲ្យមានភាពរឹងប៉ឹងឡើងនៅក្នុងចិត្តសន្តាននឹងដូច្នេះអាការដែលទទួលនៅសេចក្តីទុក្ខលំបាកក្នុងជីវិតនឹង មិនមែនត្រឹមតែថាមិនអាក្រក់អីសម្រាប់យើងទេ បែរទៅជាគ្រូ រំលឹកដាស់តឿនស្មារតីឲ្យយើងភ្ញាក់ខ្លួនថាជីវិតមិនថិតថេរទៀងទាត់ទេណាកុំឲ្យយើងចេះតែផ្ញើជីវិតយើងផ្ញើសុខទុក្ខជីវិតជីវ៉ាជាមួយនឹងរបស់ខាងក្រៅឃើញទេវាប្រែប្រួលអញ្ចឹងដល់ពេលវេលា គេបោះបង់ចោលគេ មិនស្រឡាញ់គេមិនថ្នាក់ថ្នមគេមិនថែរសាអីអីអញ្ចឹងអានឹងសំណាងយើងនៅរស់ហើយចាំបើយើងត្រូវជួបគ្រោះថ្នាក់ព្រឹបបាត់បង់ជីវនរកប្រែតអនាថាក្នុងវត្តសង្សារទៅហើយអានេះសំណាងដែលដែលជួបប្រទេស នៅវិបត្តិឧបសគ្គក្នុងជីវិតហ្នឹងហើយយើងនៅរស់ អញ្ចឹងឧបសគ្គហ្នឹងជួយរំលឹកដាស់តឿនយើងដែលយើងបានខ្សែគប់នៅក្នុង ពុទ្ធសាសនាខ្សែគប់ជាមួយសប្បុរសហ្នឹងសំណាងផ្សំគ្នាអញ្ចឹងដោយសារយើងកើតក្នុងប្រទេសដែលសំគួរមានបត្រៃ3ដកមានសប្បុរសមានប្រសង់យើងខ្សែគប់ទៅគឺថាឧបសគ្គនៅ ក្នុងជីវិតរឿងផ្សេងផ្សេងហ្នឹង ជួយឲ្យយើងចេះរឹងប៉ឹងធ្វើនៅទីពឹងឲ្យខ្លួនឯងមនុស្សវាប្រសើរជាងសត្វនៅត្រង់ហ្នឹងនឹងឯងទាំងដូច្នេះយើងហាក់ដូចជាអរគុណដែរចំពោះឧបសគ្គក្នុងជីវិត ដែលជួយឲ្យយើងរឹងប៉ឹងចេះស្វែងរកទីពឹងខ្លួនឯងយើងដឹងថានេះគ្រាន់តែប៉ុណ្ណឹងហើយចុះបើត្រូវចាកលោកនឹងទៅអញ្ចឹងគឺយើងមិនអាចប្រមាថធ្វេសប្រហែសទេ គឺត្រូវតែស្វែងរកទីពឹង គឺពុទ្ធังសរណង្គិឆាមិធម្មังសរណង្គិឆាមិសង្ឃังសរណង្គិឆាមិនឹងគឺថាយើងបាននៅភាពរឹងប៉ឹងនៅក្នុងជីវិត របស់យើងអញ្ចឹងអានេះសំខាន់ណាស់ដែលជាខ្លឹមសាររបស់មនុស្សយើង ដែលគួរដល់ការសិក្សាគួរដល់ការអប់រំ គួរដល់ការវឹកហាត់ដើម្បីស្វែងរកទីពឹងឲ្យខ្លួនឯងអញ្ចឹងបាន ថាកុំឲ្យភ្លេចខ្លួនហ្នឹងកុំឲ្យភ្លេចកុសលធម៌ដែលសម្រាប់ជាទីពឹងជួយខ្លួនយើងហ្នឹង ក្នុងដំណើរជីវិតដែលត្រូវលាចាកលោកនឹងចឹងទៅទាំងដូចជាក្នុង ពិធីបន់នេះអញ្ចឹងណាគឺថាឧទ្ទិសបន់កុសលដល់លោកឪពុកសេងសថារិននឹងឯងទាំងដោយក្រុមគ្រួសារបងប្អូនលោកពុំសថាហើយនិងលោកស្រីសថារិនមនីសថាព្រមទាំងបុតហើយនិងណែលោកស្រីសថារិនមនីវិសិដ្ឋារានេះជាប្អូនហើយស្រីធំស្រីទូចហើយនិងស្វាមីស្វាមីនឹងអានតាមនឹងថាខ្ញុំមិនប្រកែឈ្មោះអីណាថូម៉ាស់ ហេប៊ិនម៉ាន់អីណាហ្នឹងហើយហ្នឹងស្វាមីរបស់ឧបាសិកាសថារិនមនីវិសេថារាហៅសេទូអញ្ចឹងទៅហ៎ណាមួយទៀតលោកសថារិន សុវត្ថនីហើយនិងលោកស្រីឯកសជាតាក្រុមគ្រួសារបងប្អូន3នាក់យកលោកឪពុកសថារិនហ្នឹងមកជានាមតកូល កូនណាស្រី2ហើយនឹងប្រុស1ហើយនឹងក្រុមគ្រួសារជាកូនបង្កើត កូនប្រសាហើយនឹងចៅចៅ បានប្ររពពិធីបុណ្យនឹងហើយប្រឹងប្រែងណាស់កូនណាមើលថែឪពុកត្រៃលែងណាស់ពុកបង្កើតពុកក្មេកអីហ្នឹងយ៉ាងណាហើយនឹងលោកតាហ្នឹងគឺទោះជាដឹងថាមើលមិនជាក៏ដោយក៏ប៉ុន្តែថាឱកាសពេលវេលាដែលត្រូវបំពេញបន់ត្រូវ ចំណាយប្រាក់កាសមួយថ្ងៃមួយថ្ងៃរាប់ពាន់ដុល្លារក្នុងនាទីចុងក្រោយអីទាំងអស់ហ្នឹងគឺកុំកុំថាមើលមិនជាហើយមិនក៏ចាំបាច់យកប្រាក់ទៅឲ្យពេទ្យអីអីអញ្ចឹងអាហ្នឹងគឺថាទឹកចិត្តទឹកចិត្តដែលទោះជានៅសង្ឃឹម1ភាគ100អីក៏ដោយក៏ទឹកចិត្តគឺព្រមលះបង់នៅទ្រព្យសម្បត្តិរាប់ពាន់រាប់ម៉ឺនដុល្លារ នេះជាការបូជាគុណទោះជាមិនដេចម្ដាការដែលគាត់មានជីវិតរស់នៅមួយថ្ងៃមួយថ្ងៃដែលយើងបានបូជាកម្លាំងទ្របកម្លាំងកាយចិត្តនឹងគឺអ្នកសកាបញ្ញੰសង្ខាតងអីមេតមបិកេនចេអត់មានទេវតាប្រអិនប្រព្រំណាមករាប់បនបាន ណា ចំពោះកូនដែលបានបូជា ចំពោះព្រះអរហន្តរបស់ខ្លួននេះ នឹងឯងទៅបនកសលនឹងគឺយើងអស់តែប្រាក់មែនប៉ុន្តែមិនអស់បនឯណាថែមទាំងចម្រើនបនទៀតវាមិនមែនអស់ដោយយើងបាត់ចោលឬក៏អស់ទៅដោយអបាយមុខលបែងស៊ីសង ឬក៏ដោយប្រការផ្សេងផ្សេងទេអានេះគឺថាវាលើសពីយើងយកប្រាក់ទៅដាក់ធនាគារទៅទៀតការប្រាក់ធនាគារតិចតួចទេតែចំពោះបនដែលយើងបានបំពេញជាមួយ នឹងអ្នកមានគុណនេះ សម្រាប់ឲ្យមានកុសលវិបាកជាសុខហើយនឹងជាឧបនិស្ស័យឲ្យបានសម្រេចនៅលោកកតរៈធัวព្រោះកតញ្ញុតាធัวជាប្រធាននៃបារមីមើលក្នុងបារមី10អត់មានអត់មានបារមីកតញ្ញូទេក៏ប៉ុន្តែកតញ្ញុតាធัวនេះជាប្រធាននៃបារមីទាំង10ទាំង20ទាំង30របស់ព្រះពុទ្ធអង្គដែលនាំឲ្យព្រះអង្គបានត្រាស់ដឹងជាព្រះពុទ្ធនឹងបើអត់មានកតញ្ញុតាធัวដឹងគុណទេធ្វើម៉េច នឹងដឹងទោសហើយបើអត់ដឹងគុណទេធ្វើម៉េចចម្រើនគុណហើយបើអត់ដឹងទោសទេធ្វើម៉េចវាចាកទោសដូច្នេះព្រះអង្គចាប់ផ្ដើម ដឹងគុណនឹងគឺមុនដំបូងបំផុតដែលព្រះអង្គតាំងប្រតិប្រាថ្នាជា ពុទ្ធនឹងគឺលេចសំពើចឹងលេចសំពើទៅហើយជួយបាន តែម្ដាយព្រះអង្គមានកម្លាំងខ្លាំងណាស់ហែលជួយម្ដាយបានទៀតណា ជួយម្ដាយឲ្យរស់បានណាប៉ុន្តែក្នុងប្រតិព្រះអង្គអាណិតអ្នកដែលរួមគ្នាក្នុងសម្ពើដល់អញ្ចឹងទៅព្រះអង្គមកគិតឃើញសត្វលោកទាំងអស់ដូចលិចនៅក្នុងសមុទ្រអញ្ចឹងដូចលិចលងក្នុងមហាសមុទ្រអញ្ចឹងដូច្នេះព្រះអង្គតលតែបានជាពពុទ្ធទៅអាចជួយសត្វលោកនៅក្នុងសមុទ្រវត្តសង្សារបានព្រះអង្គប្ររពយក ការដែលអាណិតសត្វលោកនឹងឯងចាប់ផ្ដើមពីការដែលថាព្រះអង្គត្រូវជួយឯងប៉ុន្តែជួយមេត្តាដែលលិចចំពើទៅជាមួយនឹងឯងដល់អញ្ចឹងទៅណែកតញ្ញូតាធัวនឹងឯងចាប់ផ្ដើមជាប្រធាននៃបារមីព្រះអង្គមានបហប្រតិករណាស្រោចស្រង់សត្វលោកគ្រាន់តែនឹកក្នុងប្រតិថាធ្វើអីធ្វើអីឲ្យបានជាពុទ្ធនឹងណាគឺថាអស់ឡើង7អសង្ខ័យកាប់ហ្នឹង រហូតដល់ទៅពេលមួយព្រះអង្គជាបរិជាឡើងគង់លើដំរី បទីណាំងដំរីនឹងវាចោះប្រេងទាំងធំក្លិនមេដំរីក្នុងបរិយឧទ្យានវាអត់ស្ដាប់មកដំរីអត់ស្ដាប់បរិជាវាបោលទៅពីទៅពះពេញទៅនឹងរួមមេដំរីហ្នឹងគឺអត់ខ្លាចកងវេអត់ខ្លាចប្រខ័នរាជហើយក៏បោលចូលទៅក្នុង ដើមព្រីងតាក់ព្រះអង្គតោងជាប់មេឃព្រីងដំរីហ្នឹងទៅបាត់ ទៅចុះព្រេងវាទៅរួមេតម្រៃរហូតដល់ពេលវេលាទៅបានវាមកវិញចឹងទៅហើយពរាជា សន្តានា ជាមួយនាយហដ្ឋាចាមតម្រៃហ្នឹងថាដល់ពេលដែលវាត្រូវការមេតម្រៃហ្នឹងវាអត់ខ្លាចប្រខណ្ឌរាជទេព្រះអង្គវាអត់ខ្លាចអីទាំងអស់ដោយ អំណាចនៃរាគៈរបស់សត្វហ្នឹងធ្វើឲ្យព្រះអង្គនឹកឃើញអាណិតសត្វលោកត្រង់ដែលរាគៈប្រព្រឹត្តទៅនេះ រាគៈដែលប្រព្រឹត្តទៅដោយសេចក្តីស្រឡាញ់ដោយសេចក្តីស្នេហាក្នុងកាមគុណនេះធ្វើឲ្យលិចលង់នៅក្នុងភពវត្តសង្សារដូច្នេះព្រះអង្គមានប្រហាប់ប្រតិខ្លាំងខ្លាឡើង បងបានបច្ចេញវាចាថាយើង បំពេញបុណ្យកុសលណាណាប្រាថ្នាឲ្យបានជាព្រះសម្មាសម្ពុទ្ធអត់ប្រាថ្នាអីទាំងអស់ត្រូវការតែសัพពញ្ញត្តិញាណនឹងព្រះអង្គចាប់ផ្ដើមចេញព្រះវាចាប្ររពរឿងដំរីចុះព្រេងដោយអំណាចនៃរាគៈរបស់សัตว์នឹងព្រះអង្គនឹកឃើញកិលេសរបស់សัตว์លោកនឹងរួចទៅត្រូវបំពេញអភិនិហាបារមីនឹងឡើង 9អាសង្ខ័យទៀតគ្រាន់តែក្នុងការចេញព្រះវាចាហ្នឹងទៅបានមកជួបនឹងសមេតបណ្ឌិតជាតិកំណើតព្រះអង្គនឹងឯងទាំងដែលសមេតបណ្ឌិតបរមពោរិស័ទនឹងឯងបាន ព្រះសម្មាសម្ពុទ្ធទីបង្កនឹងចាប់ផ្ដើមព្យាករថានឹងបានជាព្រះសម្មាសម្ពុទ្ធនឹងជានិយតបរិស័ទហើយ4អសង្ខ័យមួយសែនកាប់មកទៀតរួមទៅគ្រាន់តែចាប់ផ្ដើមនឹកក្នុងបតីដើម្បីជាពុទ្ធនឹងឡើង20អសង្ខ័យ20អសង្ខ័យផែនដីទេ ហើយថែមមួយសែនកាប់ទៀតនឹងក្រណរំលឹកដើម្បី ត្រេកអរបនកសលកូនចៅ ត្រង់ដែលថាកតញ្ញុតាធัวរបស់ព្រះបរមពុរិស័ទនឹងហើយដែលនាំឲ្យព្រះអង្គចាប់ផ្ដើមបំពេញអភិនិហាបារមីរហូតដល់ព្រះអង្គបានត្រាស់ជាព្រះសម្មាសម្ពុទ្ធនឹងអញ្ចឹងគឺសូមឲ្យកូនប្រុសស្រីបាននៅកតញ្ញុតាធัวសម្រាប់ក្នុងចិត្តសន្តាន សពគ្រប់ដែលបានបំពេញទាំងប្រមាណនឹងជាបុណ្យកុសលប្រគេនគុណចាស់ជូនញាតិញោមបងប្អូនស្រីប្រុសទាំងអស់ទាំងកម្លាំងកាយកម្លាំងចិត្តប្រឹងប្រែងណាស់ហើយនឹងកម្លាំងទ្រព្យសម្បត្តិអីទៅនឹងយ៉ាងណាបូជាព្រះអរហន្តដែលយើងកើតមកក្នុងជាតិនឹងមិនអាចរក បានទៀតទេ មាន តែមេដានិងបៃតាម្ដាយហ្នឹងក៏ចែកឋានទៅ នៅបៃតាបៃតាហ្នឹងក៏ធ្លាប់បានបួសរៀនសិក្សានៅក្នុងប្រសាសនាយល់ដឹងធัวអាយល់ដឹងបញ្ហាជីវិតហើយក៏មិនតក់ស្លុតអីទៅទេជំងឺរោគាហ្នឹងគឺជាធម្មតានៅបានពិចារណាសេចក្តីនៃពធัวដោយដែលប្រគុណចាស់និមន្តមករឿយរឿយបានជ្រាបស្រាប់ហើយហើយ កូនប្រុសស្រីក៏បានបំពេញបុណ្យកុសលទាំងអស់ នឹងឯងទាំងរួមចំណែក នៅក្នុងបុណ្យកុសលទាំងអស់នេះអញ្ចឹងគឺសូមរតនាប្រកណាគុណចាស់និមន្តបានជាធម្មទាន នៅក្នុងពិធីបុណ្យនេះ ដើម្បីជាធម្មទានជូនភ្ញៀវទាំងអស់ដែលបានគុណចាស់និមន្តមកញាតិញោមជើញមកនឹងឯងបាន រួមទៅដោយធម្មសង្វេគក្នុងពិធីបុណ្យសពនេះឯងចឹងសូមអនុមោទនីសូមរតនានិមន្ត ខ្ញុំព្រះអង្គសូមគោរពនមស្ការប្រាថ្នាបង្គំចំពោះប្រជុំបីនៃព្រះត្រៃរតន៍ដែលមានព្រះពុទ្ធរតនៈមួយព្រះធម្មរតនៈមួយនិងព្រះសង្ឃរតនៈមួយដោយសេចក្តីគោរពនិងដោយចិត្តជ្រះថ្លាវិញសេចក្តីរាប់អានចំពោះកណាអ្នកមានអាយុ គ្រប់រូបទាំងអស់ណាបានពរដល់គ្រូកិដិតដែលជាញាតិញោមពុទ្ធបរិស័ទឯកឧត្តមលោកជំទាវបងប្អូន ប្រុសស្រីគ្រប់គ្នាទាំងអស់ផងដែរបាទតែជាក្រុមគ្រួសារនៃសពដែលជាញាតិញោមបានជើញមកចូលរួមក្នុងកម្មវិធីបុណ្យសពបាសក សេងសិដ្ឋារិនបងនេះគាត់បានធ្វើមរណកាលតាំងពីរសៀលថ្ងៃម្សិលមិញគាត់ក្រុមគ្រួសារនៃសពនឹងមានយោមបាសកាសិដ្ឋារិនមនីសិដ្ឋាជាដើមនឹងតែងបានរតនាព្រះសង្ឃមកដើម្បីស្វាជ័យព្រះបរិទ្ធ វាយទៀនរឿយរឿយផងដែរបងតាំងពីនៅទីពេទ្យបងហើយហូតមកដល់ពេលគាត់ចិត្តនឹងធ្វើមរណកាលហើយក៏នៅតែព្យាយាមរតនាប្រសងមកចង់ឲ្យលោកឪពុកនឹងបានឃើញប្រសងអញ្ចឹងបងមុន ពីធ្វើមរណកាលនឹងដែលលោកគ្រូបានលើកឡើងឲ្យឃើញក្រុមគ្រួសារកូនចៅនឹងមើលទៅគឺយកចិត្តទុកដាក់ក្នុងការមើលថែទាំលោកពុកផងដែលជាអ្នកមានគុណប្រមាណបានផងសំបីដឹងថាមើលមិនជាយ៉ាងណាក៏នៅតែ ំណាយកចិត្តទុកដាក់មើលថែហ្នឹងនេះក៏ជាការបញ្ជាក់ឲ្យឃើញពីសន្តានរបស់សពរោះបាទគ្រូក៏បានលើកឡើងហើយគុណបាភាពនឹករលឹកឃើញក្នុងវិជាដកមួយនោះព្រះបរមពុរិស័ទព្រះអង្គកើតជាសត្វស្វាបាទ មានរឿងរ៉ាវតកតងក្នុងកាលនោះទេវតតហ្នឹងគឺជាព្រានបងព្រានព្រៃបោកបាញ់សត្វហ្នឹងបានធ្វើដំណើរទៅទៅក៏បានជួបជួបស្វារបស់ស្វាដែលជាព្រះបរមពុរិស័ទហើយមានប្អូនមួយ ហើយមានមេស្វាមួយជាស្វាដែលចាស់ជរាពិការផ្នែកនឹងទៅទៀតបង ហើយព្រះបរមពុរិស័ទហ្នឹងព្រះអង្គឃើញព្រាមនឹងមកអញ្ចឹងគិតថានឹងកិច្ចខ្លួនកិច្ចខ្លួនទៅកិច្ចហ្នឹងមិនមែនម្ដងចង់ចោលម្ដាយទៅណាទេដោយដោយនឹកឃើញថាកាលណាបើព្រាមឃើញ ម្ដាយដែលចាស់ជារាអញ្ចឹងដឹងមិនបាញ់មិនសម្លាប់គាត់ទេបង ជាមួយនឹងប្អូនហ្នឹងក៏គិតទៅប៉ុន្តែព្រាមមាន បាន គិតអីដោយព្រះបរមពុរិស័ទគិតអីបាទក៏យិតធ្នូហ្នឹង ប្រងបាញ់ព្រះបរមពុរិស័ទក៏ចេញមកបាទចេញមកយកនៅជីវិតរបស់ខ្លួនហ្នឹងដូរនៅជីវិតរបស់ម្ដាយបាទដូរនៅជីវិតរបស់ម្ដាយ ចឹងព្រាមហ្នឹងក៏បាញ់ព្រះបរមពោធិសត្វហ្នឹងធ្លាក់ស្លាប់ទៅហើយទាញដូរហ្នឹងប្រុងបាញ់នៅម្ដាយរបស់ព្រះបរមពោធិសត្វទៀតបាញ់បូនក៏ចេញមកទៀតបាទសុំយកនៅជីវិតរបស់ខ្លួនដូរនៅជីវិតរបស់ម្ដាយបាទព្រាមហ្នឹងគាត់បាញ់ ស្វាដែលជាប្អូនរបស់ព្រះបរមពុរិស័ទស្លាប់ហើយ បាញ់ស្វាដែលជាម្ដាយនោះទៀតចំណុចនេះអាត្មាគ្រាន់តែរំលឹកឃើញត្រង់ចំណុចមួយ ព្រះបរមពុរិស័ទក្តីប្អូនរបស់ព្រះបរមពុរិស័ទក្តីហ្នឹងគឺថាសុខចិត្តដោនៅជីវិតរបស់ខ្លួន ដើម្បីថាឲ្យម្ដាយរស់ហ៎បង ហើយមានកំណត់គិតថា សំបីម្ដាយហ្នឹងអត់ពីខ្លួនទៅមានជីវិតរស់នៅមួយថ្ងៃហ្នឹងក៏សុខចិត្តដូតដែរបងគេថាមានជីវិតរស់នៅមួយថ្ងៃហ្នឹងដោយសារម្ដាយនឹងចាស់ជរាផងពិការផ្នែកអីផងអាចថាមិនអាចទៅស្វែងរកអ្វីដតីបានមកបរិភោគអីចឹងទៅអាចស្លាប់អីចឹងប៉ុន្តែទាំងពីរអ្នកបងប្អូនហ្នឹងគឺថាស្ម័គ្រចិត្តស្លាប់ចំនួនម្ដាយគិតថាសំបីម្ដាយរស់នៅមួយថ្ងៃក៏ឈ្មោះតែរស់ដែរ នឹងខ្ញុំកដាអាភិបក្រំតែរលឹកនឹកឃើញចំណុចហ្នឹងក៏អនុមោទនាជាមួយនឹងញាតិយោមដែលជាកូនចៅប្រុសស្រីហ្នឹងបាទត្រង់ឲ្យថាដឹងថាឪពុកហ្នឹងជាបានជាយ៉ាងណាក៏នៅ តែខំយកចិត្តទុកដាក់មើលថែដល់ដំណាក់កាលចុងក្រោយបាទប៉ុន្តែដោយ ដែលលោកគ្រូបានលើកឡើងសម្ដែងហើយនៅក្នុងជារីសូតបងអ្វីអ្វីវាមិនស្ថិតនៅក្នុងអំណាចបងមានការប្រែប្រួលផ្លាស់ប្ដូរវិនិច្ឆ័យបាត់បង់ទៅជាធម្មតាបងប្រគេថាក្នុងជារីសូតនឹងពិរោះហ្នឹង យ៉ាងបណ្ដាអាត្មាភាពហ្នឹងធ្លាប់មិនទិញចាំដែរបងនៅក្នុងចរិយាសោតក៏មិនសូវបានរំលឹកគេថាខាងចុងខាងចុងហ្នឹងរំលឹកសូមឃើញទេបងបណ្ណាគេថាទី2មិញហ្នឹងបានលោកគ្រូលើកឡើងសំដែងហ្នឹងទៅក៏ចាំមកវិញបងគេថាទី1ព្រះអង្គសំដែងហ្នឹងក៏ពិរោះបង អបង្វតជីវិតังអ៊ីទាំងអរាំងវសសតាពិមយតិយោជេបអតិចជីវតិអថខោសោចរសាពិមយតិថាអោណយជីវិតនេះតិចណាស់សត្វនឹងតែងស្លាប់ខាងអាយនៃអាយ100ឆ្នាំដល់ច្រើនបើຕົកណាជាបុគ្គលរស់នៅ កន្លងហួសពី100ឆ្នាំទៅ ក៏គង់តែស្លាប់ព្រោះការចាស់ជរាក្រំគ្រាមិនខានវាអត់មានអ្នកណាអាចដើម្បីថាកិច្ចឲ្យរួចអំពីសេចក្តីស្លាប់ហ្នឹងវាអត់មានទេណាហើយជីវិតគឺការរស់នៅរបស់សត្វហ្នឹងវាមានប្រមាណតិចតិចណាប៉ុន្តែសម័យយើងសពថ្ងៃហ្នឹងអ្នកដែលរស់នៅបាន 80 90 100ហ្នឹងគេថាច្រើនហើយយុវវែងហើយប៉ុណ្ណឹងដោយបាសក់ផ្សេងសិដ្ឋារិនអីយុប្រហែល86អញ្ចឹងខ្ញុំ86ឆ្នាំហើយប៉ុណ្ណឹងវែងណាខ្ញុំប៉ុន្តែវែងនឹងក្នុងចំណែកតិចគេដោយថាដោយដោយសារ មនុស្សយើងសម័យសពថ្ងៃយុខៃត្រឹម75ឆ្នាំអីប៉ុណ្ណឹងបងហើយទៅឈានចូលដល់60 70អីហ្នឹងមើលទៅគឺត្រុតត្រោមមែនតើនេះនោះត្រុតត្រោមមែនតើបងដល់80ហ្នឹងគឺកាន់តែយ៉ាប់ហ่ะចឹងគឺថានរណាដែលអាចរស់នៅបានដល់80 90 100នេះគឺថា ច្រើនហើយប៉ុណ្្នឹងយកនឹងវែងហើយបងប៉ុន្តែតាមពុទ្ធិកាបងថាតិចហើយយើងមើលទៅក៏ក៏ឃើញតែតិចវាអត់ច្រើនណាញាតិញោមផ្លេចផ្លេចទៅមួយឆ្នាំបាត់ណាផ្លេចផ្លេចទៅ10ឆ្នាំ20ឆ្នាំ50 60 70 80បាត់ទៅហើយទាំងដែលយើងអត់បានគិតណាពេលខ្លះ ស្រាប់តែចាស់បាត់ទៅហើយបងហើយអាភាពត្រេកអររីករាយសប្បាយទៅនៅក្នុងបឋមអវ័យមជ្ឈមអវ័យហ្នឹងវាអត់បានប្រមាណផងបងក៏ដល់នៅការចាស់ជរាក្រំគ្រាទីបំផុតទៅក៏ត្រូវស្លាប់ហើយពាក្យដែលថាអាយុតិចនេះតាម ដែលសេចក្តីពយលនៅក្នុងអពីមហារទេសឬក៏នៅក្នុងអដ្ឋកថានោះសំដែងតិចហេតុពីរយ៉ាងតិចដោយធម្មជាតិតាំងតែតិចយ៉ាងមួយតិចដោយការរស់នៅតិចយ៉ាងមួយបាទសរៈសបរតតាយៈខណៈបរតតាយៈហ្នឹងអញ្ចឹងវាតិចណាហើយស្លាប់ខាងអាយនៃអាយ100ឆ្នាំហ្នឹង លោកពយល់ថាសត្វខ្លះហ្នឹងវាស្លាប់តាំងតែអំពីនៅក្នុងផ្ទៃមេត្តាតាំងពីករណីជាកលៈអម្ពុតៈបេសិកណៈបញ្ចសាខាហ្នឹងបងស្លាប់តាំងតែអំពីនៅក្នុងពោះក្នុងផ្ទៃម្ដាយហ្នឹងក៏មានខ្លះទៅប្រសូតមកហើយហ្នឹងកើត នៅក្នុងផ្ទះជាទីប្រសូតហ្នឹងទៀតខ្លះទៅក៏បានមួយឆ្នាំពីរឆ្នាំ10ឆ្នាំ20ឆ្នាំហ្នឹងក៏ស្លាប់ទៅ ខ្លះទៅក៏បាន50 60ឆ្នាំទៅក៏ស្លាប់ទៅខ្លះក៏70ទៅស្លាប់ទៅខ្លះក៏ដល់80ស្លាប់ទៅ90ឯហ្នឹងក៏ស្លាប់ទៅទាំងអស់នឹងឯងគឺឈ្មោះថាស្លាប់ខាងឯនេះឯង100ឆ្នាំហ្នឹងក៏វាមានប្រមាណតិចតួចហ្នឹងហើយបើប្រៀបទៅ ជាមួយនឹងអាយុរបស់ទេវតាការរស់នៅ របស់ ទេវតារបស់ព្រំ មនុស្សយើងក៏ឃើញតែតិចទៅបីរស់នៅបាន80 90 100ក៏នៅតែតិចវាស្មើនឹងមួយយប់មួយថ្ងៃរបស់ ទេវតាជន់ចាតមហារាជការហ្នឹងហ្នឹងព្រោះមួយយប់មួយថ្ងៃរបស់ទេវតាជន់ចាតមហារាជការហ្នឹងគឺវាស្មើនឹង100ឆ្នាំរបស់មនុស្សយើង100ឆ្នាំរបស់មនុស្សយើងហ្នឹងវាស្មើនឹងមួយយប់មួយថ្ងៃរបស់ទេវតាជន់ចាតមហារាជការ ណាអើឋានតាវតឹងហ្នឹងឋានចាតុងមហារាជការហ្នឹងគឺ50ឆ្នាំរបស់មនុស្សយើងវាស្មើនឹងមួយយប់ថ្ងៃរបស់ ទេវតាជនចាតុងមហារាជការណាដល់តាវតឹងហ្នឹងគឺ100ឆ្នាំរបស់មនុស្សយើងវាស្មើនឹងមួយយប់ថ្ងៃរបស់ទេវតាជនតាវតឹងបងហើយ30ថ្ងៃជាមួយ ខែគិតខែរបស់ទេវតាហ្នឹងណា 30ថ្ងៃជាង1ខែ12ខែជាង1ឆ្នាំគិតចឹងដែរបងហើយទេវតាជន់តាវតឹងហ្នឹងមានអាយុប្រហែលជា1000ឆ្នាំទឹកចឹងទៅអាហ្នឹង ត្រឹមតែទេវតាជន់តាវតឹងឯប៉ុណ្ណឹងហ្នឹងហើយបើធៀបជាមួយនឹងទេវតាជន់បរៈនៅមេតវសវតីអីអានោះវាកាន់តែឆ្ងាយទៅទៀតណាបងព្រោះ 1600ឆ្នាំរបស់មនុស្សយើងនឹងវាស្មើនឹងមួយយប់មួយថ្ងៃរបស់ ទេវតាជាន់បរណមិតវសវតីហើយគិតជាខែបង30ថ្ងៃជា1ខែ12ខែជា1ឆ្នាំហើយទេវតាជាន់ទី6ហ្នឹងប្រណមិតវសវតីហ្នឹងមានអាយុប្រហែលជា1600ឆ្នាំទឹកបងអញ្ចឹងអាយុរបស់មនុស្សយើងបើធៀប ជាមួយនឹងអាយុរបស់ទេវតាក៏ឃើញទៅតិច ហើយបើប្រៀបធៀបទៅជាមួយនឹងអាយុរបស់ព្រំហ្នឹងក៏កាន់តែតិចទៀតដែរព្រំខ្លះមានអាយុប្រឡាស់កាប់អីមកកាប់ពីកាប់84000កាប់អីចឹងវាច្រើនបងយករបស់ព្រំនឹងវែងចឹងជីវិត គឺ ការរស់នៅ របស់ មនុស្សយើងនឹងវាមានប្រមាណតិចតួចណាស់ សត្វនឹងតែងស្លាប់ខាងអាយនៃអាយ100ឆ្នាំដែលច្រើនហើយបើຕົកណាជាបុគ្គលរស់នៅកន្លងឲ្យហោះអំពី100ឆ្នាំហ្នឹងទៅក៏គង់តែស្លាប់ព្រោះការចាស់ជរាក្រំក្រេអញ្ចឹងក្នុងរវាងការរស់នៅដែលយើងមិនតន់ស្លាប់ហ្នឹងគួរតែព្យាយាមសិក្សាបប្រតិបត្តិអប់រំចម្រើនលើកុសលធម៌សាងសំសម្ នៅសេចក្តីល្អបានសេចក្តីល្អនឹងជាទីពឹងក្នុងចិត្តសន្តានចឹងទៅក៏សំឲ្យសម្រេចទៅជាបុណ្យសម្រេចទៅជាកុសល បានកុសលជាទីពឹង សម្រាប់ជីវិតការរស់នៅក្នុង បច្ចុប្បន្ននឹងផងជាទីពឹងសម្រាប់ដំណើរទៅកាន់បរលោកនឹងផងដែរផងជាពិសេសទៅជាងនឹងទៅទៀតទៅគឺការលះបង់ នៅសេចក្តីប្រកាន់សេចក្តីហួងហែង ហើយនឹងការបដិបត្តិដែលមានដំណើរឆ្ពោះទៅដើម្បីឲ្យរួចផុតចាក់ទុកចឹងទៅបងដោយនងគាថាទី2ដែលលោកគ្រូលើកឡើងសម្ដែងមិនចឹងក៏ពិរោះណាញាតិបងសោចន្តិជនីមមេយិតេនហិសន្តិនិច្ចាប្រកហិវិនិភេវសន្តិមេវិទាំងឥតិទិស្វានេគានមេវសេថាពួកជននឹងរមែងសោកស្ដាយចំពោះវត្ថុដែលហួសហែង ការហួងហែងទាំងឡាយនឹងពុំមែនជាការទៀងទាត់ទេពីព្រោះវត្ថុនឹងមានសភាពប្រត់ប្រាស់ដោយពិតហើយគេថាបាទខាងចុងហ្នឹងព្រះអង្គសំដែងពីរោះព្រះអង្គសំដែងថាបុគ្គលដែលបានឃើញយ៉ាងហ្នឹងហើយនេះបណ្ឌិតសពបរោះដែលបានពិចារណាឃើញដឹងយ៉ាងដឹងហើយហ្នឹងគឺថា មិនក៏បីនៅគ្រប់គ្រងផ្ទះហ្នឹងបងមិនក៏បីនៅគ្រប់គ្រងផ្ទះ អញ្ចឹងអ្វីអ្វីគ្រប់យ៉ាងទាំងអស់ຕົកណាថាយើងគិតថាជារបស់យើងឥឡូវមានអីខ្លះអ្នកនោមក្រសម្បត្តិបុត្រភរិយាស្វាមីឬអ្វីអ្វីច្រើនយ៉ាងដែលយើងគិតថាជារបស់យើង របស់យើងនឹងហើយក៏ចាប់ប្រកាន់ហួងហែងទៅដល់អំណាចនៃឧបាទាននឹង តណ្ហាមាននេះទិដ្ឋិក៏ប្រកាន់វងប្រកាន់ស្អិតចឹងទៅប៉ុន្តែដោយសភាពដោយពិតហ្នឹងវាជារបស់អត់មានម្ចាស់បងវាអត់មាននៅក្នុងអំណាចរបស់បុគ្គលណាម្នាក់បងអង្គសំដែងហើយយើងអត់មានបានអីជាទីពឹងអំពីរបស់ទាំងអស់ហ្នឹងទេ ក្នុងដំណើរផ្លូវដែលយើងត្រូវប្រព្រឹត្តទៅកាន់បរលោកបង អត់មានបានអ្វីឲ្យជាទីពឹងអំពីរបស់ទាំងអស់ហ្នឹងទេដែលព្រះអង្គសម្ដែងជាមួយនឹងបដាចារាធេរីអីចឹងពីរោះហ្នឹងគេថាអ្នកសន្តិបតតាតានាយៈអ្នកបេតានបិពន្ធវាអន្តកេណាតិបណ្ណសៈណតហេញាតិសតានតាហេតមតហវសញ្ញត្វាបណ្ឌិតោសិលសង្វតោនិព្វានអ្នកមណង្គមកាំងខពវេវៈវិសោតយេ ថាកាលបុគ្គលដែលត្រូវមជ្ឈក្របសង្កត់ហើយកូនទាំងឡាយនឹងអត់បាន ជាទីពឹងហ្នឹងចាដូងទាំងបៃតានឹងក៏មិនបាន ដើម្បីជាទីពឹងញាតផៅពងនឹងក៏មិនបាន នៅ ទីពឹង ទីពឹងទាំងឡាយក្នុងកូនក្នុងមេត្តាបេតាញាតបងប្អូននឹងក៏អត់ មានទាំងអស់បងចឹងព្រះអង្គសម្ដែងថាបុគ្គលដែលបានឃើញយ៉ាងហ្នឹងហើយក៏បី មានការគ្រប់គ្រងសង្រួមល្អនៅក្នុងសិលនឹងសម្រាប់ភិក្ខុក៏ចតបារិសិទ្ធិសិលចឹងទៅអ្នកយោមជាកុហករិវិសក៏សង្រួមព្រឹត្តល្អទៅតាមសិលសកាបតរបស់ខ្លួនទៅសិល5អបោសិទ្ធិសិលឬក៏តេសង្កសិលសិល10ឯហ្នឹងបងជំរះផ្លូវជាទីទៅកាន់ព្រះនិព្វានឯបានណាបងទាំងព្រះអង្គសម្ដែងចឹង ចឹងអ្វីអ្វីក្នុងโลกហ្នឹងវាអត់បានអីឲ្យថាជាទីពឹង ជាទីកក់ក្ដៅសម្រាប់ ដំណើរផ្លូវដែលយើងត្រូវទៅ កាន់បរលោកនឹងបានទេបងមានតែកុសល មានតែសេចក្តីល្អតែប៉ុណ្ណោះតែថាជាមិត្តជាសម្លាញ់ជាប់តាមទៅកាន់បរលោកបងហើយជួយផ្ដល់ឲ្យយើង បាននូវសេចក្តីសុខទាំងដែលយើងកំពុងតែរស់នៅនឹងហើយ សំបីពេលដែលយើងទីបអស់ទៅនៅជីវិតហ្នឹងក៏កុសលហ្នឹងនៅតែផ្ដល់នូវសេចក្តីសុខឲ្យយើងបានដែរហើយព្រះអង្គសម្ដែងថាបញ្ញ៉ាំងសុខังជីវិតសង្ខយមហិបុណ្យហ្នឹងតែងនាំសេចក្តីសុខមកឲ្យក្នុងការទៀបផ្សៃទៅនៅជីវិតបងបញ្ញានិបរលោកកស្បាំងបតថាហនតិបានិណាំងបុណ្យហ្នឹងគឺជាទីពឹងរបស់សត្វដែលទៅកាន់បរលោក គឺថាប៉ុនហ្នឹងគឺនៅតែបានជាទីពឹង សម្រាប់យើងរហូតបងយើងរស់នៅក្នុងបច្ចុប្បន្នក៏អាស្រ័យប៉ុនជួយឲ្យយើងបាននូវសេចក្តីសុខមានលៀបមានយសមានអ្វីអ្វីគ្រប់យ៉ាងដល់ព្រមដោយ សម្បត្តិគ្រប់យ៉ាងហ្នឹងគឺ ដល់អាស្រ័យប៉ុនហ្នឹងឯងយើងទៅកាន់បរលោកហើយប៉ុនហ្នឹងនៅតែតាមជួយឲ្យយើងបាននូវសេចក្តីសុខហើយទីបំផុតទៅគឺថាប៉ុនហ្នឹង ជួយយើង បានរួចផុតចាក់ទុកផងចឹងយើងត្រូវតែ មានធម៌ជាទីពឹងបងមានខ្លួនជាទីពឹងមានធម៌ជាទីពឹងតែព្រះអង្គសម្ដែងថាអត្តទីបាតសរណាធម្មទីបាធម្មសរណាអញ្ញសរណាហ្នឹងណាបងថាឲ្យមានខ្លួនជាទីពឹងមានធម៌ជាទីពឹងកាលណាបើយើងមានធម៌ជាទីពឹងហើយគឺថាកក់ក្ដៅក្នុងចិត្តហើយបងកក់ក្ដៅក្នុងចិត្តហើយហើយ សង្ឃឹមថានឹងទទួលបាននូវសេចក្តីសុខតែម្យ៉ាងលះបង់នៅអ្វីៗគ្រប់យ៉ាង ទៅដោយសេចក្តីសុខស្ងប់ត្រជាក់ខ្សែមសានតាមផ្លូវចិត្តបងនឹងខ្ញុំកណាត់បាភិបចូលរួមជាពធដោយសុខែផ្លៃប៉ុណ្ណឹងចោះបងហើយតទៀតរតនាបកណាបានចូលរួម ជានៃសេចក្តីពធបន្តទៀតបងណាសូមអនុមោទនាប៉ុណ្ណឹងចឹងជា កិច្ចបន្តទៅទៀតខ្ញុំកណាសូមឱកាសពីសំណាក់នៃព្រះសង្ឃជាព្រះថេរៈគ្រប់គ្រប់ព្រះអង្គទាំងអស់ទាំងមានលោកម្ចាស់គ្រូសវណ្ណយុត្តោជាដើមដើម្បីបានឱកាសពេលវេលាដើម្បីបានប្រកាសសម្ដែងនៅ ធម្មកថាក្នុងវេលាថ្ងៃនេះសូមឱកាសគ្រប់កាលទាំងពួង នមត្ថរតនតយស័កខ្ញុំព្រះអង្គម្ចាស់សូមលើកកំបងអញ្ជលីនមស្ការក្រាបថ្វាយបង្គំចំពោះ ប្រជុំ3នៃព្រះ ត្រៃរតមានពុទ្ធរតនៈធម្មរតនៈនិងសង្ឃរតនៈដែលជារតនៈដ៏ឧត្តមឧត្តមប្រសើរពងពោះ ដោយសេចក្តីគោរពជ្រះថ្លាសពសពកាលនមស្ការចំពោះ លោកម្ចាស់គ្រូសវណ្ណយុត្តោភូមិសវណ្ណទាំងដែលជាព្រះសង្ឃនាយកជាអ្នកដឹកនាំសង្ឃទាំងនៅក្នុងអវាសវត្តមហាវ័នអវាសវត្តនិក្រតវ័នគុលតតឹងដោយសេចក្តីគោរពកោតក្រែងនមស្ការចំពោះព្រះថេរៈគ្រប់គ្រប់ព្រះអង្គទាំងអស់ទាំងដែលមានព្រះវត្តមាន នៅក្នុងគេហដ្ឋានបុណ្យ ដោយសេចក្តីកោតក្រែងធ្វើសមានភាព ចំពោះលោកអ្នកដែលមានអាយុគ្រប់គ្រប់ព្រះអង្គទាំងអស់ដែលបាននិមន្តពីវត្តនិក្រតវ័នគុលតតឹង ពីវត្តមហាវ័នគិរីរំចាស់ក្នុងឱកាសពេលនេះចូលរួមក្នុងកម្មវិធីបុណ្យសពទាំងហើយសូមចម្រើនពរដល់លោកគ្រូអគ្គបណ្ឌិតធម្មចារ្យបុត្រសវងជា អធិបតី ក្នុងការប្រកាសសម្ដែងព្រះធម៌ក្នុងល្ងាចនេះផងដោយសេចក្តីជ្រះថ្លាចម្រើនពរដល់ញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសទាំងអស់ទាំងជាពិសេសគឺ ម្ចាស់ដើមទានវិធានបុណ្យដែលកំពុងតែជួបនៅសេចក្តីទុក្ខដោយមរណៈទុក្ខទាំងនឹងគឺឪពុកហ្នឹងហើយជីតា ទាំងអស់បានលាចាកលោកនឹងហើយក៏បានប្រពកម្មវិធីបន់ជាបណកិច្ចឬក៏បន់សពនៅក្នុងពេលថ្ងៃនេះចឹងគឺកណាគ្រប់ព្រះអង្គញាតិញោមពុទ្ធបរិស័ទទាំងអស់ទាំងបានស្ដាប់នៅ ធម្មកថាដែលលោកគ្រូ បានប្រកាសសម្ដែងគួរជាទី ជ្រះថ្លាទាំងក៏ដូចជាបានឱកាសសិក្សាអប់រំចិត្តនឹងហើយចឹងគឺខ្ញុំកណាបានឱកាសពេលវេលាសំគួរដើម្បីបានសម្ដែងនៅធម៌របស់ព្រះសម្មាសម្ពុទ្ធជាទៅកម្មដ្ឋាននឹងជាកម្មដ្ឋានខ្លះខ្លះ ដើម្បីកណ្ណាគ្រប់ប្រអងញាតិញោមទាំងអស់បានអប់រំចិត្តទាំងនៅក្នុងការដែលបានមកចូលរួម ក្នុងកម្មវិធីបុណ្យជាបណកិច្ចនឹងចឹងគឺដោយសពសត្វទាំងអស់ទាំងអត់មាននរណាម្នាក់ថ្ងៃទេវតាមនុស្សអិនព្រំ អាចរួចកិច្ចផុតអំពីសេចក្តីស្លាប់ទៅបាន ហ្នឹងហើយសេចក្តីស្លាប់ទៅបានអញ្ចឹងគឺយើងម្នាក់ម្នាក់គ្រប់ប្រអងគ្រប់គ្នាហ្នឹងហើយត្រូវតែមានទីបំផុតនឹងដោយសេចក្តីស្លាប់នឹងគ្រប់គ្រប់គ្នាទាំងអស់នឹងហើយប៉ុន្តែគឺសត្វលោកទាំងអស់គ្នាហ្នឹងគឺមិនបានប្រឹងប្រែងដើម្បីជំរះផ្លូវអឺ មិនបានត្រេកអរក្នុងការដែលចេញចាអំពីភពហ្នឹងហើយចេញចាអំពីភពដែលមានការវិលកើតវិលស្លាប់នឹងទៅទេហ្នឹងហើយរវល់តែ ត្រេកអររីករាយទៅនៅក្នុងកាមគុណនឹងដូចតកាថាដែលព្រះសម្មាសម្ពុទ្ធ បានប្រកាសសម្ដែងនៅក្នុងពធម្មបទទាំងនៅក្នុងបោសតកម្មនឹងឯដែលមហាឧបាសិកាវិសាខាបានទៅសាកសួរចំពោះឧបាសិកាដែលរក្សាសិលណានឹងសួរទៅ មានកោអំណងមិនដូចគ្នាទេហ្នឹងហើយអ្នកខ្លះ រក្សាអបោសិតក៏ដើម្បីអឺបានកូននឹងបាត់ប្រុសអីចឹងទៅពីក្មេងអឺអ្នកខ្លះទៅក៏រក្សាអបោសិតដើម្បីអឺកុំឲ្យបានជួបស្ត្រីរួមប្តីអ្នកខ្លះក៏រក្សាអបោសិតដើម្បី ទៅកាន់ឋានសួគ៌ហ្នឹងហើយអញ្ចឹងណាបាសិកាវិសាខាបានសាកសួរទៅគឺឃើញសភាពនៃចិត្តរបស់សត្វលោកហ្នឹងផ្សេងផ្សេងគ្នាអញ្ចឹងអញ្ចឹងទៅក៏បានទៅសាកសួរក្រាបទូលដល់ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងពាក្យថានៅក្នុងធម្មបទទៀតនឹងយៈថាតន្ដេន នគរបាឡោគៀវោបាចេនតិកោចរាំងអេវាំងចរិយចមច្ចចៈអាយុងបាចេនតិបានិណੰនឹងមកគេថាហ្នឹងនឹងព្រះអង្គបានប្រកាសសម្ដែងចំពោះវិសាខាហ្នឹងថាត្រូវហើយគឺសត្វលោកនឹងរវល់តែជាប់ជំពាក់ទៅនៅក្នុងភពនឹងមិនបាន ប្រឹងប្រែងស្វះស្វែងរកនៅទីពឹងមិនបានប្រាថ្នានៅព្រះនិព្វានឡើយហ្នឹងហើយអញ្ចឹងក៏សត្វលោកហ្នឹងក៏ជួបនឹងការប្រត់ប្រាស់វិន័យនៅរបស់ជាទីស្រឡាញ់ជាទីកប់ចិត្តនឹងដោយព្រះអង្គសម្ដែងមេគាថានឹងអញ្ចឹងណានឹងយថាទាំងដេនកោបាឡោនឹងគឺកោបាលៈនឹងគឺអ្នករសាគោណា ហ្នឹងហើយយសាគោរមែងគៀងគោទៅកាន់ទីគោចរដោយអាជ្ញាគឺដំបងហ្នឹងដោយដំបងណាតន្ដេអ្នកគោប៉ាឡោគៀវោប៉ាជេតិនេះរមែងគៀងគោទៅដោយដំបងហ្នឹងហើយយ៉ាងណាមិញជរាចៈមច្ចុចៈជរាផងមច្ចុគឺសេចក្តីស្លាប់ផងហ្នឹងហើយ អាយងបាចេនតិបានិណੰងក៏រមែងគៀងនៅអាយុហ្នឹងហើយអាយុបានិណੰងរបស់សត្វទាំងឡាយណានឹងយថាយ៉ាងណាអេវាំងក៏យ៉ាងនោះដែរនឹងអញ្ចឹងគឺ ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងពធជាកម្មដ្ឋាន សម្រាប់ពុទ្ធបរិស័ទទាំងអស់ទាំងដែលបាន មកចូលរួមនឹងបាន ពិចារណាជាប្រកម្មដ្ឋានក្នុងការរលឹកនៅមរណសតិទាំងនឹងសេចក្តីស្លាប់នឹងគឺមានសពសត្វទាំងអស់ដែលយើងគិតថាសេចក្តីស្លាប់នៅខាងមុខណាម្នាក់ម្នាក់នឹងយើងគិតថាស្លាប់នឹងនៅមុខឯណោះយើងត្រូវធ្វើដំណើរទៅប៉ុន្តែ ព្រះអតកថាលោកបានបញ្យល់នៅក្នុងសេចក្តីនឹងមិនមែន សេចក្តីស្លាប់នៅខាងមុខទេហ្នឹងហើយសេចក្តីស្លាប់នៅនៅខាងក្រោយយើងណានៅក្រោយយើងគ្រប់គ្នាហ្នឹងប្រៀបបីដូចជា អ្នកខ្វៀលគោគៀងគោពីក្រោយទៅកាន់ទីគោចរទីគោចរហ្នឹងគឺសេចក្តីស្លាប់នឹងឯងណាយ៉ាងណាមិញព្រះអង្គប្រៀបធៀបបីដូចជាសេចក្តីចាស់ហ្នឹងហើយចាស់ស្លាប់ ក៏គៀងនៅអាយុរបស់សពសត្វហ្នឹង ទៅបន្តិចម្ដងបន្តិចម្ដងទៅកាន់អឺទៅកាន់វាលពិឃាតទៀតហ្នឹងហើយគឺត្រូវស្លាប់នៅកន្លែងទីបំផុតនៃនៃអាយុហ្នឹងហើយយើងគិតថាយើងអាយុ10 20 40 50 60នឹងយើងគិតថាយើងរស់នៅបានប៉ុណ្ណឹង ប៉ុន្តែយើងត្រូវដឹងថាអានឹងជាការអស់ទៅទេទេយើងត្រូវដឹងថាយើងរស់នៅអស់50 60 70ឆ្នាំទៅហើយណាមិនមែនរស់នៅបាន60 70ឆ្នាំឡើយយើងត្រូវដឹងថាយើងរស់នៅអស់60 70ឆ្នាំហើយនឹងនឹងនឹងដល់នៅសេចក្តីស្លាប់ នៅទីបំផុតនឹងអញ្ចឹងយើងមានតែខំប្រឹងប្រែងប្រព្រឹត្តនៅកុសលធម៌ទេនឹងឲ្យមានការចម្រើននៅគុណធម៌ថ្នាក់ទានថ្នាក់សិលស្ដាប់ព្រះធម៌ភាវនានៅប្រកម្មដ្ឋានអីអញ្ចឹងអញ្ចឹងការដែលយើងបានមកចូលរួមហ្នឹងក៏មិនជាឥតប្រយោជន៍ទេក្នុងការដែលបានមកស្ដាប់ព្រះធម៌ហ្នឹងគឺបានកម្មដ្ឋានច្រើនណាស់ដើម្បីអប់រំនៅ កាយវិចារចិត្តជាពិសេសផ្លូវចិត្តរបស់យើងណាបាទដោយលោកគ្រូបានប្រកាសសម្ដែងព្រះធម៌ដល់ពិរោះទាំងនឹងហើយជាការអប់រំចិត្តនឹងឯងពីព្រោះថាយើងម្នាក់ម្នាក់នឹងអត់មាននរណាម្នាក់ជាអ្នកមកមួនអមតៈទៅទេនឹងមាននឹងដល់នៅសេចក្តីស្លាប់នៅពេលណាមួយពីព្រោះចរិយាពីព្រោះសេនារបស់មច្ចុនឹងមានច្រើនណាស់ ហ្នឹងហើយជំងឺដំកាត់ផ្សេងផ្សេងជំងឺក៏មាន ច្រើនទៀតរោគនេះរោគនោះសពគ្រប់ហ្នឹងហើយបើមិនស្លាប់ដោយជំងឺទេក៏ស្លាប់ដោយការអស់នៅអាយុសង្ខារនឹងដោយលោកគ្រូបានលើកឡើង ថាអាយុរបស់សត្វលោកតិចតួចយ៉ាងនេះអញ្ចឹងទៅតើយើងគួរជាអ្នកប្រមាថនៅ ក្នុងការរស់នៅយ៉ាងម៉េចទៅអញ្ចឹងត្រូវប្រឹងប្រែងជំរះ ផ្លូវទៅកាន់ព្រះនិព្វានហ្នឹងហើយដោយសុគាថាដែលព្រះអង្គសម្ដែងប្ររពចំពោះបដាចារាអញ្ចឹងណាហ្នឹងហើយត្រូវប្រឹងប្រែងជំរះផ្លូវទៅនិព្វានបើសិនជា នៅជាប់ជំពាក់ទៅនៅក្នុងអារម្មណ៍កាមគុណនៅក្នុងភពទាំងអស់ហ្នឹងទេអាហ្នឹងគឺកិច្ចមិនផុតអំពីមច្ចុរេកឡើយស្ដេចមច្ចុនឹងគឺរមែង គៀងគោសត្វលោកនឹងទៅកាន់វេលពិឃាតណាប្រៀបទៅដូចជានាយកង្វៀលគោដែលគៀងគោទាំងឡាយទាំងពួងទៅកាន់ទីគោចរហ្នឹងហើយដែលព្រះតកថាពញ្ញុលទីគោចរដែលប្រកបដោយស្មៅនិងទឹកចឹងសម្រាប់ឲ្យសัตว์នឹងទៅបរិភោគហ្នឹងគ្រាន់តែប្រៀបទេទេប្រៀបធៀបបីដូចជាចរិយានឹងសេចក្តីស្លាប់ដែលគៀងសពសัตว์ទាំងអស់ទៅកាន់វាលពិឃាត អញ្ចឹងទៅក៏នឹងដល់នៅសេចក្តីស្លាប់ហើយបន្ទាប់ពីស្លាប់ ទៅក៏ទៅតាមយថាកម្មហ្នឹងហើយដែលបើសត្វលោកប្រឹងប្រែងជំរះផ្លូវទៅកាន់ទីរំលត់ទៅគឺនិព្វានតើអាហ្នឹងគឺកិច្ចផុតអំពីភពកិច្ចផុតអំពីដែនដីរបស់មេណាទៅដល់ផែនទីទៅដល់ដែនដីដល់ខ្សែតើអាហ្នឹងយើងបានជ័យជំនះទៅ នៅក្នុងជីវិត នឹងបើសិនជាត្រេកអរទៅនៅក្នុងភពនឹងទេត្រេកអរទៅនៅក្នុងកាមគុណនឹងទេអានឹងគឺកិច្ចមិនផុតអំពីសេចក្តីស្លាប់ឡើយអញ្ចឹងសូមឲ្យពុទ្ធបរិស័ទប្រុសស្រីទាំងអស់ទាំងតែបានមកស្ដាប់ប្រធរក្នុងថ្ងៃនេះ ប្រឹងប្រែងសន្សំណាសន្សំស្ដាប់ប្រធរដូចជាពេលនេះគឺបានប្រកម្មដ្ឋាន ជាច្រើនក្នុងការចម្រើនដូចជាមរណសតិអីហ្នឹងក្នុងកម្ពីវិសុទ្ធិមគ្គហ្នឹងលោកសំដែងអឺកម្មដ្ឋានល្អណាស់ទិនមរណសតិហ្នឹងគួរតែចម្រើនរឿយរឿយហើយព្រះអង្គសំដែងថាជាហ្នឹងហើយជាកម្មដ្ឋានដែលគួរចម្រើនគ្រប់ពេលទៀតគ្រប់ពេលដេកដើរឈរអង្គុយបានចម្រើនបានទាំងអស់មរណៈណាហ្នឹងហើយក្នុងវិសុទ្ធិមគ្គលោកបានបញ្យល់ គ្រាន់តែពិចារណាមរណងមរណងហ្នឹងក៏បានណាស្ដីស្លាប់ស្លាប់ហ្នឹងក៏បាន ហើយស្ដាប់ពធអញ្ចឹងទៅឬក៏បានមកចូលរួមនឹងចម្រើនតាមពេលដ៏សមគួរហ្នឹងក៏បានជាឧបនិស្ស័យល្អក្នុងការដែលប្រព្រឹត្តទៅ នៅ ក្នុងជីវិតប្រចាំថ្ងៃហ្នឹងគឺយើងមិនបានអឺជ្រប់ងប់ទៅ នៅក្នុងកាមគុណបើចំពោះភិក្ខុវិញលោកបានសម្ដែងបញ្យលថាបើជាអ្នក ប្រកបដោយមរណសតិកម្មដ្ឋាននឹងគឺជាអ្នកដែលចម្រើនទៅ ក្នុងគុណធម៌ថ្នាក់សិលនឹងបានមកមួនដូចជាចាតបបរិសុទ្ធសិលអីអញ្ចឹងណាបាទទៅមកកសង្វរសិលអីជាដើម ជាពិសេសគឺអាចលះបង់នៅអនេសនៈបានទៀតណាហ្នឹងហើយវាចាការចិញ្ចឹមជីវិតខុសហ្នឹងក៏ដោយសារតែបានពិចារណានៅមរណសតិនឹងឯងនឹងនឹងធ្វើឲ្យសិលរបស់លោកនឹងបានពេញបរិបូរណ៍ ដោយសារតែបានចម្រើននៅកម្មដ្ឋាននឹងជាប្រចាំជីវិតចឹងទៅ គឺវាចានៅការធ្វេសប្រហែសនៅក្នុងការចម្រើនគុណធម៌ថ្នាក់សិលទៀតពីព្រោះថាភិក្ខុនឹងបានចូលមកកាន់ធម្មវិន័យនឹងបើវាចាក់សិលហើយគឺទីពឹងរបស់កុលបុត្រនឹងមិនមានឡើយនឹងអញ្ចឹងគឺជាឧបការៈសំខាន់សម្រាប់ប្រសង់ជាបព្វជិតនិងសម្រាប់ញាតិញោមទាំងអស់គ្នាបាន ចម្រើននៅកម្មដ្ឋានថ្នាក់មរណសតិហ្នឹងក៏ជាការល្អហើយអញ្ចឹងទៅយើងក៏បីជាអ្នកមិន ប្រមាទទៅនៅក្នុងការប្រព្រឹត្តធ្វើនៅកុសល ណាយើងមិនធ្វើប្រហែលហ្នឹងបានន័យថាមិនភ្លេចសតិនឹងឲ្យជីវិតនឹងប្រព្រឹត្តទៅក្នុងអំពើបាបកម្មផ្សេងផ្សេងអត់មានទានអត់មានសិលអត់ចម្រើនគុណធម៌អីអញ្ចឹងនឹងជាការ កើតនៅក្នុងកំណត់មនុស្សនឹងឥតប្រយោជន៍ទេពីព្រោះថាដោយលោកគ្រូបានប្រកាសខាងដើមអញ្ចឹងណាសូម្បីតែឆ្កែឆ្មានឹងគេស្រឡាញ់ថ្នាក់ធំយ៉ាងម៉េចហ្នឹងក៏មិនប្រសើរអីជាងមនុស្សដែរព្រោះមនុស្សមាន បញ្ញាប៉ុន្តែបើសិនជាមានបញ្ញាហើយនឹងមិនមិនបានស្ដាប់ពធមិនបានប្រតិបត្តិពធទៅនឹងឥតប្រយោជន៍អន់ជាងសត្វអីទៅទៀតអញ្ចឹងទៅអញ្ចឹងណាអញ្ចឹងគឺមានតែប្រឹងប្រែងទាំងទាំង បបចិត្តក្តីទាំងញាតិញោមពុទ្ធបរិស័ទក្តីប្រឹងប្រែងក្នុងការប្រព្រឹត្តធ្វើនៅកុសលរឿយរឿយជាពិសេសគឺពិចារណាទៅនៅក្នុងកម្មដ្ឋានដើម្បីឲ្យបាន ចម្រើនគុណធម៌ថ្នាក់ខ្ពស់ខ្ពស់តទៅទៀតទៀតណាហើយជាអានិសង្ឃនៃទឹកប្រតិទឹកចិត្តរបស់គុណចាស់គ្រប់ព្រះអង្គក្នុង អស់អង្គផងហើយក៏ទឹកចិត្តរបស់កូន ប្រុសស្រីកូនបង្កើតកូនប្រសាចឹងជាក្រុមគ្រួសារដែលមាន ទឹកចិត្តច្រើនដែលលំបាកនឹងរោគបានផងដែរចឹងទឹកចិត្តជាមួយនឹង អ្នកដតីអ្វីៗផ្សេងផ្សេងប៉ុន្តែ ជាបាសិកាស្រីធំអីចឹងរឿយរឿយមកហើយខ្ញុំក៏ធ្លាប់បានជួបតល់ហើយស្វាមីក៏ធ្លាប់បានមានប្រសាសន៍ពីទឹកចិត្តចិត្តល្អជាមួយនឹងអ្នកដតីអីអីហ្នឹងតែទឹកចិត្តវាសំនឹងសន្តានមកមិនយើងចិត្តចង់ធ្វើធ្វើបានទេចឹង ក្នុងការដែលពាក្យទឹកចិត្តហ្នឹងគឺសម្ដាននៃចិត្តល្អចេះគិតចង់ជួយអ្នករតីអីអីផ្សេងផ្សេងហ្នឹងជាការសន្សំក្នុងសន្តានតែសំខាន់ណាស់ប៉ុណ្ណាដោយនឹករលឹកឃើញប្រសង់លោកនៅខាងនៅនោះខាងផ្លៃអីខ្ញុំកណាថាចាំ ដល់ពេលមានគេជូនចាំទៅក៏ឲ្យបាសកាសីធំហ្នឹងដឹកទៅព្រោះកាលហ្នឹងគាត់ជើញទៅដែរចឹងទៅមិនតាន់ទាំងបានគេជូនអីផងក៏ជ្រះថ្លាបានរោទៅប្រកេនដឹកទៅតន់ចិត្តចឹងទៅក៏ដែរហ្នឹងក៏ក្រានតែនឹករលឹកឃើញបុណ្យកុសលដែលបានបំពេញហើយហើយច្រើនទៀតណាស់តាមវត្តរាមផ្សេងផ្សេងណា ហើយថ្មីថ្មីនេះគុណចាស់ព្រះអង្គព្រះបញ្ញាបជោតោមាន ជំងឺរោគាអីហ្នឹងគឺថាចូលទៅក្នុងពេទ្យរយ៉ាលហ្នឹងត្រូវការប្រកាសអីអីដើម្បីជាតម្លៃចោះសួតចោះអីអីហ្នឹងក៏បានបាសិកាស្រីធំហ្នឹងរាប់រងជួយឧបត្ថម្ភទៅ តាមក្រោយទៀត សំខាន់ណាស់ដបងនឹងឯងចឹងបងគឺមានតម្លៃលើសពីទឹកប្រាក់នឹងទៅទៀតគឺទឹកចិត្តនឹងឯងដែលរ៉ាប់រងកណាហើយនឹងក្រាន់តែលើកពីរឿងទឹកចិត្តរបស់មនុស្សយើងជា របស់សំខាន់មួយ ដែលមនុស្សយើងមិនងាយចេះតែសាងបានទេតើតែធ្លាប់សន្សំជាឧបនិស្ស័យក្នុងសន្តានចិត្តមកព្រោះមនុស្សយើងវានៅក្នុងរឿងចង្អៀតចង្អល់ទៅនៅក្នុងរឿងកំណាញ់ទៅ នៅក្នុងរឿងចំណែនទៅ នៅក្នុងរឿងខ្ជិលទៅដែលជាមន្ទិលសៅម៉ងក្នុងចិត្តសន្តានហើយយើង ដឹងហើយថាមនុស្សយើងត្រូវការជួយសង្គ្រោះអំពីគ្នានឹងគ្នាត្រូវការទឹកចិត្តពីមនុស្សយើងនេះឯងចឹងប៉ុន្តែត្រូវការណាស់ពីព្រោះសត្វលោកនឹងមានការប្រព្រឹត្តទៅតាមកម្មគុណចាស់ព្រះអង្គបានបញ្ជាក់នៅក្នុងសេចក្តីនឹងបងប្អូនកូនចៅក៏ក៏បីបានជ្រាបថា មិនមែនពុទ្ធសាសនានឹងសំដែងថាសត្វលោកប្រព្រឹត្តទៅតាមកម្មនឹងហើយមិនឲ្យយើង ជួយគ្នាដល់ស្រេចតែកម្មតែឯងយ៉ាងណាយ៉ាងនឹងទៅមិនមែនពុទ្ធសាសនាអញ្ចឹងទេព្រឹត្តទៅតាមកម្មគឺវាជាវិបាកកម្មរបស់សត្វលោករៀងរៀងខ្លួនប៉ុន្តែអាការដែលនឹងអាចជួយគ្នាបាននឹងវាជាទឹកចិត្តក្នុងបច្ចុប្បន្ននេះឯងយើងមើលទៅធម្មជាតិពេល ចូលដល់ចែកទៅពិសាទៅចេះទៅនឹងបើខ្វះទឹកភ្លៀងនឹងតែលំបាកគោកបីអីនឹងយ៉ាប់អត់មានស្មៅអត់មានទឹកសัตว์បាសាបស័យស្វាព្រៃអីនឹងស្លាប់អីអីចឹងទៅត្រូវភ្លើងឆេះព្រៃអីទៀតនឹងគឺដែលខ្វះខាតទឹកហ្នឹងឯងយ៉ាងណាមិញនោះយើងនឹងតែខ្វះខាតទឹកចិត្តហើយគឺ រមែងហេងរហាងក្តៅកាហាយក្នុងសង្គមគ្រួសារក្នុងសង្គមជាតិសាសនាអញ្ចឹងបានការដែលខ្ញុំមិនដានឹករតនារឿងទឹកចិត្តនឹងមកមានក្រុមគ្រួសារបាសិកាសេធំជាដើមនឹងដើម្បីបាន ជាការសរសើរផងព្រោះសេចក្តីល្អយើងត្រូវសរសើរគ្នាចឹងឯងជាកិត្តិយសហើយនឹងបានជាអង្គគំរូ កណាប៉ុន្តែទោះជាយ៉ាងណាយ៉ាងណា គឺបញ្ញាត្រូវលេីលោកព្រោះក្នុងជីវិតរបស់យើង មិនមែនថាមានតែកុសលថ្នាក់ទៀបនឹងមួយទេតែត្រូវមានកុសលថ្នាក់សិលហើយយើងតេតួងនឹងជីវិតរស់នៅ ដើម្បីនឹងប្រតិបត្តិធម៌សិក្សាពធัวតតទៅទៀតអញ្ចឹងគឺយើងត្រូវអាស្រ័យជីវិត ដូច្នេះការដែលបរិភោគប្រើប្រាស់បច្ច័យ4សម្រាប់ខ្លួនយើងហ្នឹងមិនមិនឥតបុណ្យទេបើយើងបរិភោគដោយលោភៈហ្នឹងជាលោភៈចឹងឯងដោយបព្វជិតប្រើប្រាស់បច្ច័យ4តាំងនៅក្នុងបច្ចយៈសន្និសិទ្ធសិលជាមហាកុសលជាប្រកម្មដ្ឋាននិមន្តបិណ្ឌបាតមន្តឆាន់ហ្នឹងគឺថាប្រព្រឹត្តទៅដោយមហាកុសលយើងក៏អញ្ចឹងដោយសារយើង ដឹងថាការដែលយើងត្រូវគោរពគុណត្រូវបូជាគុណហ្នឹងបើយើងរស់នៅយើងមានសិល ដូច្នេះយើងប្រើប្រាស់បច្ច័យ4ដូចថាស្លៀកពាក់បាយមួយចានហ្នឹងដើម្បីយើងចិញ្ចឹមសិលអាហ្នឹងវាដូចជាយើងឲ្យទានដល់អ្នកមានសិលចឹងព្រោះយើងរស់នៅដើម្បីរក្សាសិលវាគ្រាន់តែថា ដល់តែយើងយល់ដឹងថាយើងរស់នៅដើម្បីបូជាគុណទៅសីលគុណរបស់យើងវាតិចតួចណាស់បើប្រៀបជាមួយនឹងប្រសង់អញ្ចឹងយើងមិនអាចបួសបានទេយើងកសាងកុដិសាលាព្រះវិហាររបងខ្លោងទ្វារដើម្បីប្រសង់បានគង់នៅ ដោយថាប្រសង់បួសជំនួសយើងអញ្ចឹងទៅចុះព្រោះយើងអត់បានបួសអញ្ចឹងយើងទំនុកបំរុងប្រសង់ដោយបច្ច័យ4ហ្នឹងគឺយើងបូជាគុណព្រោះសីលគុណប្រសង់ធំធេងណាស់ នឹងឯងយើងសំបីតែសិល5យើងនេះក៏យើងត្រូវបូជាមើលមើលផ្ទះប្រពន្ធណានៃសម្លៀកបំពាក់មាសប្រាក់លុយកាក់សពគ្រប់បច្ច័យ4ហ្នឹងអាហ្នឹងបើយើងគិតថាដើម្បីយើង ដើម្បីយើងតាមពិតដើម្បីលោភៈហ្នឹងច្រើនណាស់មិនមែនដើម្បីយើងទេព្រោះយើងវាគ្រាន់តែបញ្ញត្តិទេជីវិតរស់នៅវាមានតែជីវ័នចិត្តដែលប្រព្រឹត្តទៅហ្នឹងហើយដោយច្រើនលោភៈអ្វីៗក៏ដើម្បី ខ្លួនយើងហ្នឹង ដោយសេចក្តីសម្គាល់ថាខ្លួនយើងហ្នឹងវាជាលោភៈប្រកបដោយទឹកថេទេវាគ្មានខ្លួនយើងអីណាមែនទេមកបរិភោគខ្សែផ្សោយបច្ច័យ4ហ្នឹងទេសម្បត្តិក្នុង លោកហ្នឹងវាមានវេទនាសោយអារម្មណ៍វិញ្ញាណដឹងអារម្មណ៍តែប៉ុណ្្នឹងឯងវាមានយើងឯណាអ្នកបានអីមែនទេប៉ុន្តែលោភៈទេសត្វលោកយើងនឹងចិញ្ចឹមលោភៈហ្នឹងនឹងឯងដល់តែយើងបានសិក្សាពធัวយើងយល់ទៅ យើងប្រើប្រាស់បច្ច័យ4ដើម្បីចិញ្ចឹមសិល យើងរស់នៅដើម្បីបានអប់រំចម្រើន នៅសេចក្តីល្អទឹកចិត្តជាមួយភរិយាស្វាមីកូន ប្រុសស្រីក្រុមគ្រួសារប្រទេសជាតិសាសនាទៅត្រូវការជីវិតរស់ដូច្នេះអាការដែលយើងប្រើប្រាស់បច្ច័យ4ហ្នឹងគឺប្រើប្រាស់ដោយសន្តោសព្រោះយើងអត់មានចិញ្ចឹមលោភៈទេតែកាលណាមិនចិញ្ចឹមលោភៈគឺប្រព្រឹត្តទៅដោយសន្តោសហើយ ទ្រព្យសម្បត្តិដដែលហ្នឹងណាបើយើងគិតអំពីរឿងចិញ្ចឹមលោកភៈយើងខ្វះខាត យើងយើងជាអ្នកក្រហើយមហាសិទ្ធិក៏ដែរក៏និយាយត្រឹមតែយើងហ្នឹងប៉ុន្តែសម្បត្តិដដែលហ្នឹងបើនិយាយពីសន្តោសទៅវិញគឺយើងគ្រប់សម្បត្តិដដែលហ្នឹងបើនិយាយអំពីបព្វជិតដែលប្រាថ្នាតិចទៅវិញគឺលើសហ្មងទៀតលើសសល់ នឹងឯងសម្បត្តិតដែលអញ្ចឹងបានថាយើងស្វែងរកសេចក្តីសុខក៏មើលរំលងចិត្តខ្លួនយើងត្រូវរកសេចក្តីសុខពីការអប់រំចិត្តអ្វីអ្វីតដែលហ្នឹងដែលសម្រាប់ឲ្យយើងសុខហ្នឹងមានមានគ្រប់គ្រាន់មានស្រេចស្រាប់ហើយប៉ុន្តែបើយើងចិត្តតែជឿតាមតណ្ហាទៅត្រូវការចង់បានរបស់ ដែលអត់ទៅ វានាំឲ្យយើងកើតទុក្ខរបស់ ដែលមានសម្រាប់ឲ្យសុខហើយយើង រំលងហួសចោលអស់អត់បានសុខទេ អារបស់ដែលមានអត់បានសុខចង់បានអារបស់ដែលអត់អត់បានទៅផ្ទះអន្តែងកើតទុកហើយជីវិតមានគ្លីផងគុណចាស់រតនាមកហើយក្នុងចរិយាសោតនឹងអញ្ចឹងបានយើងប្រញាប់ប្រញាប់បញ្ច្រាស់ពីតណ្ហាមកវិញកុំធ្វើដូចជាត្រីត្រីងាប់ ហើយងប់គឺថាវាមានដណ្ដែតទៅតាមកខ្សែទឹកអនុសោតគាមីទៅតាមខ្សែតណ្ហា មានរត្រីរស់ទេដែលអាចហែលបញ្ច្រាស់ខ្សែទឹកបានបដិសោតគាមីទាំងបញ្ច្រាស់ខ្សែតណ្ហាហ្នឹងអញ្ចឹងគឺការដែលយើងបញ្ច្រាស់ពីតណ្ហាមកទីបំផុតយើង មានប្រកម្មដ្ឋានដល់តែប្រកម្មដ្ឋានមមតំមែនទេនទៅរស់ខ្លួនយើង ដែលជាអ្នកត្រូវការអីហ្នឹងអត់មានដូច្នេះវាអត់មានអីខ្វះទេ ភាពគ្រប់គ្រាន់ការអស់ទៅនៃតណ្ហាហ្នឹងគឺនៅត្រង់បញ្ច្រាស់ពីតណ្ហាមកមកកំណត់ដឹងរូបកាយហ្នឹងដែលយើងនៅរស់ហ្នឹងដូចសាកសពហ្នឹងមានចាំបាច់ត្រូវការហួងហែងអីហើយទៅវាខុសពីសាកសពគ្រាន់តែវិញ្ញាណដឹងអារម្មណ៍តែប៉ុណ្្នឹងទេហើយវិញ្ញាណដែលដឹងអារម្មណ៍ហ្នឹងកាលណាបើមានចិត្តតានុបស្សនាតែប្រធានវាមានបានប្រកាន់អាការដឹងអារម្មណ៍ហ្នឹងថាយើងអីនឹងឯងអញ្ចឹងវិញ្ញាណដឹងអារម្មណ៍ណាអារម្មណ៍ហ្នឹងវាល្មមសម្រាប់វិញ្ញាណហ្នឹងទៅហើយគ្រប់ពេលវេលាទាំងអស់ វិញ្ញាណដែលដឹងអារម្មណ៍ហ្នឹងរលត់ចោលអារម្មណ៍ហ្នឹងទៅទៀតមានចាំបាច់និយាយដល់អារម្មណ៍ដតីអីអារម្មណ៍ដែលខ្លួនឯងកំពុងដឹងហ្នឹងយកមិនទាំងបានផងត្រូវរលត់ទៅគ្រប់ពេលវេលាទាំងអស់ វាអត់មានសេចក្តីសម្គាល់ថាមានយើងដែលជាអ្នកខ្វះខាតអីទៀតទេរស់នៅនោះគឺមានវិញ្ញាណដឹងអារម្មណ៍អញ្ចឹងវេទនានុបស្សនាទេប្រឋានមិនបានប្រកម្មថាខ្លួនយើងអ្នកសោយនៅអារម្មណ៍នឹងទេកាមគុណត្រេកអររីករាយអីស្អីថាយើងអ្នកសបាយយើងអ្នករីករាយអីអីហ្នឹងអានឹងចាំលោភៈទេមានខ្លួនយើងឯណាអ្នកបានអីទេវេទនាសោយអារម្មណ៍ហើយតែកាលណាអត់មានសតិប្បដ្ឋានវេទនាបច្ចយាតណ្ហា តែដល់ទៅមានសតិប្បដ្ឋានវេទនានុបស្សនាតិប្បដ្ឋានជាផ្លូវទៅព្រះនិព្វានព្រោះរំលត់តណ្ហាដូចជាព្រះអធិមុតថេរៈបានប្រកាសអំពីបញ្ញខណ្ឌអញ្ចឹងដោយលើកឡើងក្នុងការត្រៀបបញ្ជាក់អំពីបញ្ញខណ្ឌនឹងឯងជាភេរៈធ្ងន់ហើយព្រះនិព្វានជាការដាក់ចុះនៅ ភេរៈ ទី2គឺថាបញ្ញខណ្ឌនឹងឯងជារោគព្រះនិព្វានជាការអស់រោគទី3បញ្ញខណ្ឌនឹងឯងគឺជាឆ្នាំពឹសព្រះនិព្វានជាការខ្ជាក់ចោលនៅឆ្នាំពឹសទី4បញ្ញខណ្ឌនឹងឯងជាផ្ទះ ដែលត្រូវភ្លើងឆេះព្រះនិព្វានគឺរួចពីផ្ទះដែលត្រូវភ្លើងឆេះទី5គឺថាជាអ្នកសម្លាប់បញ្ញខណ្ឌនឹងជាអ្នកសម្លាប់ហើយព្រះនិព្វាននឹងរួចផុតពីការសម្លាប់កណាតាមប្រកាសថា ដូចចាប់ផ្ដើមត្រង់ដែលថាខៃណាយៈភវៈនេតយាណាខៃណាយៈភវៈនេតយាយៈតិតតិតថេធម្មេយៈថាបថាអ្នកវិយ៉ាងមរណេហោតេភារៈនិខេ បនេយថានេះភារៈនិខេបនេយថានេះដូចជាការដាក់ភារៈចុះពីលើក្បាលត្រង់ដែលចៅនឹងចង់សម្លាប់លោកនឹងលោកថាតណ្ហាដែលជាគ្រឿងនាំទៅកាន់ភពនឹងអស់ហើយអត់មានទេហើយណាយភវៈនេតិយានឹងតថេធម្មេយថាតថានឹងព្រោះព្រោះបានឃើញធัวទៅតាមសេចក្តីពិត ឃើញសច្ចធัวទៅតាមសេចក្តីពិតហ្នឹងអញ្ចឹងភ័យក្នុងសេចក្តីស្លាប់មិនមានព្រោះលោក ត្រូវ បរិនិព្វានអញ្ចឹងដូចជាដាក់ ភេរៈចុះពីលើក្បាលអញ្ចឹងព្រះនិព្វានអញ្ចឹងដែលរួចផុត អំពីភេរៈដែលត្រូវអញ្ចឹមបីបាច់មើលថែប្រកែប្រកាន់ហួងហែងបញ្ញខណ្ឌនឹងដូចចោលអញ្ចឹងត្រូវប្រកាន់បញ្ញខណ្ឌនឹងថាជាខ្លួនឯងត្រូវទៅលួចទៅប្លន់ទៅសម្លាប់គេនឹងដោយវង្វេងថាខ្លួនឯងអ្នកបានតាមពិត មានខ្លួនឯងអីបំរើបញ្ញខណ្ឌដោយសារតែប្រកាន់បញ្ញខណ្ឌថាជាខ្លួនឯងនឹង សត្វលោកនឹងគឺល្ងងត្រង់មិន ដឹងបញ្ញខណ្ឌមិនដឹងអរិយសច្ចៈនឹងឯងទៅម្លោះហើយក៏រវល់ជាមួយនឹងបញ្ញខណ្ឌនឹងទៅហើយអត់មានដោះស្រាយត្រង់ដែលថាលះបង់នៅអវិជ្ជា ដែលមិន ដឹងនៅបញ្ញខណ្ឌនឹងទេ គឺថាទៅតាមអំណាចនៃតណ្ហាចឹងទៅហ្នឹងគឺការដោះស្រាយទៅតាមអំណាចរបស់មេក្នុងវត្តសង្សារតែព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យដោះស្រាយហ្នឹងបញ្ច្រាស់ពីតណ្ហាមកកំណត់ដឹងបញ្ញខណ្ឌនឹងវិញដល់តែរស់យើងមិនបានទៅវាអត់មានចាំបាច់រស់អីឲ្យយើងទេហ្នឹងវាទៅជាខេណាយៈភវៈនេតិយាហ្នឹងដូចទី2បន្តមកទៀតដែលប្រតិរៈសម្ដែងថា សចិនណੰព្រះមចរិយ៉ាងមេមគ្គោចាបិសុភាវិតោមរណេមេភយ៉ាងណដ្ឋេរោគានៈមិវៈសង្កយេណាដូចជាការអស់ទៅនៃរោគចឹងក្នុងការដែលលោកត្រូវចូលកម្មបរិនិព្វានហ្នឹងគឺរួចផុតពីរោគបញ្ញខណ្ឌជារោគព្រះនិព្វានរួចផុតចាករោគព្រោះលោកបញ្ជាក់ថា ព្រះមច្ឆរិយធัวអាត្មា បានបំពេញបានអប់រំចម្រើនល្អហើយសុចិន្នំព្រះមច្ឆរិយ៉ាងមេហ្នឹងណាមគ្គោចាបិសុភាវិតោទាំងអរិយមគ្គក៏អាត្មាបានអប់រំបានចម្រើនហើយអញ្ចឹងគឺអាត្មាអត់ភ័យចំពោះសេចក្តីស្លាប់នឹងទេដូចជាការជារោគអញ្ចឹងមិនមែនត្រឹមតែមិនភ័យអីទេគឺថា ភេយោវណ្ណោបសិតតិពភៈលោកស្រស់បោះភោផង់ទៀតនៅពេលដែលដឹងថាចៅនឹងប្រុងប្រៀបនឹងសម្លាប់លោកក៏គឺវាផ្ទុយពីដែលយើងភ័យខ្លាចដកស្លុតប្រភពលោកទៅជាស្រស់បោះព្រោះលោកកំណត់ថាអញ្ចឹងបានចូលនិព្វានណានឹងឯងចឹងហើយបន្តមកគេថាទី3ហ្នឹង កលាស់គាថាដូចមុនអញ្ចឹងសចិនណੰប្រមចរិយ៉ាងមេមគោចាបិសុភាវិតោនិរាសាទាភវាតថាវិសੰបតវានិឆັດឌិតាំងព្រះមច្ឆរិយធัวអាត្មាបានសំល្អហើយទាំងមគ្គក៏អាត្មាបានអប់រំចម្រើន ហើយអាត្មាឃើញភពនឹងមិនគួរឲ្យត្រេកអរទេនិរិះសាទេភវេតិដ្ឋានឹង ឃើញភពមិនគួរឲ្យត្រេកអរទេ ដូចជាបកុលផឹកឆ្នាំពឹសហើយខ្ជិះចោលចេញវិញអញ្ចឹងវិសាំងឆ្នាំពឹសបេថ្វាអ្នកផឹកហើយឆាត់ទីតាំងខ្ជិះចេញវិញអញ្ចឹងហើយទី4ហ្នឹងបារគូអនុបាទានោកតកិច្ចចោអនាសវោតតថោអាយុខយាហោតេមុតតោអាខេតនាយថាគឺ បុគ្គលដែលបានដល់ត្រើយ គឺព្រះនិព្វានមិនមានសេចក្តីប្រកាន់មានកិច្ច សោលសកិច្ចនឹងបានធ្វើឲ្យมันមានអាសវៈណាបារគូនឹងបានដល់ត្រើយគឺព្រះនិព្វានអនុបាទានោมันមានការប្រកាន់មមកតកិច្ចចោកិច្ចគឺសោលសកិច្ចនឹងបានធ្វើឲ្យអនាសវោมันមាននៅអាសវៈកិលេសនឹងតុតថោតុតថោនឹងតសអោដល់យ៉ាងថោសអោនឹងដូចសន្តោសចឹងដែរត្រេកអរអាយុខយាហោតិត្រេកអរនឹងការអស់ជីវិតត្រេកអរនឹងយ៉ាងម៉េចថាដូចជាមុតតោ អាខេតនាយថាអញ្ចឹងដូចជាបុគ្គលដែលគេនាំយកទៅសម្លាប់ហើយស្រាប់តែរួច រំដោះពីការសម្លាប់នឹងគឺការចូលព្រះនិព្វាននឹងរួចផុត អំពីដែនដីរបស់មច្ចរាជនឹងឯងចឹងហើយទី5តេរៈបានប្រៀបទៅនឹង រួចផុតពីផ្ទះដែលត្រូវភ្លើងឆេះនឹងដោយសេចក្តីប្រកាសថាថាឧត្តមង្គធម្មតាំងបតោសัพពលោកេអនដ្ឋិកោអាទិតតាវៈខរាមុតតោមរណស្មឹងអ្នកសោចតិគឺបុគ្គលដែលបានដល់នៅធัวដល់ឧត្តមមិនត្រូវការប្រាថ្នាអ្វីតិចតួចក្នុងលោកសัพពលោកេអនដ្ឋិកោនឹងអត់ត្រូវការអីទាំងអស់គាត់ណាពីព្រោះវាអត់មានតណ្ហាទាំងលោកបានកាត់ផ្ដាច់ហើយ នឹងក្នុងវិបស្សនាក៏យើងដឹងថាហាមឃាត់នៅតណ្ហាបានទៅហើយគ្រាន់តែក្នុងវិបស្សនាហ្នឹងអូដឹងវិថីចិត្តដឹងអារម្មណ៍ហើយវេទនាសោយអារម្មណ៍វាមានខ្លួនយើងណា អ្នកសោយវាមានខ្លួនយើងណាអ្នកដឹងអារម្មណ៍អាហ្នឹងដោយសតិប្បដ្ឋានវិបស្សនា ហ្នឹងឯងក្នុងចរិយាសោតដី ឬក៏ក្នុងយថាតណ្ដេគុណចាស់លើកឡើងក្ដីសុទ្ធតែជាធัวហាមខាត់នៅ ចំណងតណ្ហាទាំងអស់ដោយសារមកពីនិតធัวខាងក្នុងណា ដែលវាអត់មានយើងយើងណាវាចេះតែរស់អីអីឲ្យខ្លួនឯងតែយើងអត់ដែលរស់ខ្លួនយើងទេ យើងអត់រស់ខ្លួនយើងថាយើងនឹងជាស្អីយើងអត់ដែលរស់ដល់ចឹងទៅវាចេះតែខ្វះខាតខ្វះខាតទៅវាចេះតែជ្រប់ងប់ជាមួយនឹងរបស់ខាងក្រៅ ទៅហត់នឿយមែនទែនទៀតលំបាកមកជីវិតនឹងដោះស្រាយបញ្ហា ក្រន្តជាតិនឹងមិនទាំងរួចផងលំបាកមកជីវិតបញ្ហារត់ទៅថែមឡើងទៀត បើដូចជាប្រទេសរៈទេសៈលោកសុំអង្វរចោលទុកទុកឲ្យអាត្មានៅរស់តែមួយយប់នឹងទៅចោះព្រោះអ្នកក៏មិនប្រញាប់ទៅវិញដែរស្មើនឹងហើយក៏សម្រាកនៅនឹងទេអេទុកលោកឯងក្រន់រត់អញ្ចឹងលោកគប់បំបាក់ស្មងលោកទាំងពីរទៀតធានាថាលោកអត់រត់ចង់ចងចង់អីអាត្មាក៏ឲ្យអាត្មារស់នៅលោកមិនមែនស្រឡាញ់ជីវិតការរស់ទេប៉ុន្តែលោករង្គៀសនឹងការបាត់បង់ជីវិតទៅទាំងកិលេសដែលនៅមិនតាន់បានលះគឺរាគៈហ្នឹងទៀតវាមិនតាន់អស់ យ៉ាងលោកសុំពេលមកយប់ឃើញទេសឹងតែមិនបានណាវកពីចៅហើយតលធនីគប់បំបាក់ស្មងទាំងពីរទៀតឈឺប៉ុណ្ណាទៅទៀតមានពេទ្យណាព្យាបាលមានថ្នាំលេបបំបត្តិការឈឺចាប់ឯណា តែលោកត្រូវការរស់មួយរាត្រីហ្នឹងទីបំផុតលោក សម្រេចព្រះអរហន្តបានតាន់ពេលចិត្តភ្លឺហើយក៏បរិនិព្វានទៅដោយរឿងបាក់ស្មងហ្នឹងអាហ្នឹងលោកអត់ធន់ណាស់ណាលោកទ្រាំណាស់ដោយលោក រង្គៀសចំពោះវត្តសង្សារអាហ្នឹងឯងការប្រឹងប្រែងរបស់លោកមួយរាត្រីផុតទេករតសោតទាំងរាត្រីមួយដ៏ចម្រើន គឺវិបស្សនាហ្នឹងហើយយើងខ្វះបញ្ញា ប្រឹងប្រែងមកជីវិត ទំនុកបំរុងតែតណ្ហាដោះស្រាយសេចក្តីទុកមកជាតិនឹងមិនទាំងរួចផងរឹតតែថែមឡើងចាំបាច់និយាយទុកមកវត្តសង្សារអីចឹងបានយើងត្រូវសែបគប់ចិត្តដិតនឹងប្រសាសនានឹងទាំងដែលប្រតិរៈបានប្រកាសសម្ដែងបុគ្គលដែលបានដឹងធម៌ដល់អដំមិនប្រាថ្នាអ្វីតិចតួចក្នុងលោកនឹងគឺថារមែងមិនខ្លាចសេចក្តីស្លាប់មិនសោកសៅទេ មរណៈស្មឹងអ្នកសោចតិនឹង អាទិតតាវៈគរាមុតតោដូចបុគ្គលដែល ត្រូវភ្លើងឆេះហើយរួចអំពីផ្ទះដែលត្រូវភ្លើងឆេះអញ្ចឹងភ្លើងឆេះផ្ទះគឺអត្តភាពនឹងឯងជារៀបជាធិមរណៈហ្នឹងណាភ្លើងហ្នឹងចឹងចឹងគឺពុទ្ធបរិស័ទតែប្រុសទាំងអស់បានស្ដាប់នៅពធัวជាគ្រឿងចម្រើននៅបញ្ញាខ្ញុំកណា នឹកថាបញ្ចប់ពធបន្ថែបន្តិចទៅក៏ហោហែច្រើនបន្តិចតែប៉ុណ្ណឹងក៏សូមប្រគេនជាធម្មទាន ដល់គុណចាស់គ្រប់ព្រះអង្គទាំងហើយនឹងញាតិញោមបងប្អូនកូនចៅម្ចាស់ប៉ុនទាំងអស់បាន ជាធម្មទានបានជូនដល់ភ្ញៀវប្រគេនដល់គុណចាស់ហើយគុណចាស់អង្គព្រះបញ្ញាជោតោក៏បំពេញធម្មទាន ទៅដល់ពុទ្ធបរិស័ទឆ្ងាយចិត្តទៀតអញ្ចឹងក្នុង នេះគឺថានៅនឹងកពយៈការកៈរបស់ប្រកាណាគុណចាស់ព្រះអង្គព្រះវិន័យធัวពួងសវណ្ណណា40ម៉ឺនទាំងប៉ុន្តែសូមណាតំណាងចាស់បននិមន្តកណាគុណចាស់ប្រើប្រាស់នៅវិច័យ4សំគួរដើម្បីបានត្រួតត្រងប្រភ្នោះជាមលប់តិចដល់ខ្ញុំកណាទាំងអស់គ្នាហើយនឹងលោកម្ចាស់ទីខរតោវី សាលឿតក៏ដូច្នោះដែរទាំងកពយៈវត្ថុ40ម៉ឺនរៀលនៅនឹងដៃកពយៈកាកៈរបស់គុណចាស់ជ្រាបត្រាប់ហើយហើយក៏និមន្តប្រើប្រាស់នៅបច្ច័យសំគួរតាមព្រះវិន័យតាមពធដើម្បីបានត្រួតត្រងប្រសាសនាតទៅទាំងដោយការតាំងបតីតលតលអធិដ្ឋានទាំងតាំងបតីនៅក្នុងពភ្នោះហ្នឹង គឺថាពិចារណាដោយសពគ្រប់ហើយ គឺមានកម្លាំងបតីមួយមកអធិដ្ឋានថា នៅ ក្នុងពភ្នោះនឹងឯងគឺស្មើនឹងជីវិតទៅតែម្ដងចឹងជីវិតនៅក្នុងពភ្នោះនឹងដល់កម្រិតអធិដ្ឋានចឹងទៅ គឺថាមមតំដោយអំណាចនៃអធិដ្ឋានគុណជាបារមីមួយតែនៅក្នុងការបំពេញហេតុសម្បទារបស់ព្រះបរមពុរិស័ទធ្វើអ្វីៗគឺថាសម្រេចបាន ដោយការតាំងចិត្ត ដល់អញ្ចឹងទៅគឺនាំមកនៅឆន្ទៈដីជាយាមហើយមិនមានចិត្តរវើរវាយងាករេទៅទេ នឹងប៉ុន្តែក្រំតែថាចូលមកដល់កម្រិតការតាំងប្រតិតាំងចិត្តហ្នឹងវាតលតែដល់ព្រមដោយ បច្ច័យសពគ្រប់ទៅអាចមកដល់កម្រិតនៃការតាំងប្រតិតាំងចិត្តនឹងបានទាំងទៅឲ្យគុណចាស់អានិមន្តគង់ជាមនុស្សរជាជានៃពុទ្ធបរិស័ទតទៅហើយនឹងជាប្រយោជន៍ដល់ការតាំងនៅនៃប្រសាសនារហូតគ្រប់5000ភាសាហើយនឹងចឹងការសម្ដែងពធក៏សំគួរទៅនៅ ពេលវេលាត្រឹមតែប៉ុណ្ណេះឯងអេវ៉ាំង